ឥឡូវហ្នឹងយើងមិនមែន181,000ចុច035ទេណានៅសល់តែ171,000ទេណាហ្នឹងហើយហើយប្រហែលនេះអត់មាន181,000ទៀតទេណាបើផ្ទៃដីខ្មែរតាម Google ហ៎ជឿថាអាចកតុយអស់ហើយអើវាមិនត្រឹមស៊ីកតុយស៊ីដល់កដាលទៀតណាឥឡូវណាអាចចង់កតុយអស់មកមកមកមកប្រវត្តិអស់យូរហើយអស់យូរហើយអស់យូរហើយអូខេហ្នឹងហើយ អញ្ចឹងជាបឋមកណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់អង្គជំរាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីហើយក៏សូមស្វាគមន៍ទៅដល់បងប្អូននៅក្នុងបណ្ដាញ YouTube ផងដែរនៅក្នុងឱកាសនេះជួបជាមួយយើងខ្ញុំទាំងពីរនាក់ Sophie Anderson នៅក្នុងទូទស្សនីយមនសិការខ្មែរប្រធានបទដែលយើងចាំមកនិយាយថ្ងៃនេះគឺយើងលើកយកព្រឹត្តិការណ៍ថ្មីៗដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាតែម្ដងតា អ្វីដែលរបបក្រុងភ្នំពេញកំពុងតែមានចំណាត់ការទៅលើបងប្អូនកម្មករនៅ Naga World វាជាវាជាយុទ្ធសាស្ត្រវាជាល្បិចដ៏ថោកទាបដល់គម្រក់ហេតុអីក៏មិនដោះស្រាយជូនពួកគាត់បែរជាប្រើល្បិចថោកទាបបង្កើតឲ្យមានណាការធ្វើអញថេសធ្វើថេសំណាក់អីចឹងដើម្បីប្រាប្រាល្បិចបំបែកពួកគាត់អត់ស្វែងរកដំណោះស្រាយជូនពួកគាត់ទៅគឺថ្ងៃនេះយើងចូលរួម ទៅទៅវិភាសាទាំងអស់គ្នាហើយខ្ញុំនឹងយកសម្លេងនៃការស្រែកតវ៉ារបស់បងប្អូន គឺបងប្អូនគាត់មានផ្សះត្រូវត្រូវយកមែនតើចាក់សូមស្វាគមន៍បងប្អូនចាក់សូមស្វាគមន៍សួស្តីសួស្តីសូហ្វីសួស្តីម៉ែក្មេងជម្រាបសួរបងប្អូនទាំងអស់គ្នា ទូទាំងពិភពលោកនឹងហើយសូមចូលរួមសម្រាប់ទាំងអស់គ្នាបញ្ចេញមតិទាំងអស់គ្នា សូមជួយឈឺឆ្អាលទាំងអស់គ្នាក្នុងរងសង្គមជាតិរបស់យើងទាំងអស់គ្នាជ្រុំជ្រែងទាំងអស់គ្នាដើម្បីសេរីភាពយើងដើម្បីប្រជាជនយើង ដើម្បីខ្មែររបស់យើងទាំងអស់គ្នាអូខេបងប្អូនហ្នឹងខ្ញុំសូមយកវីដេអូនឹងចេញមកតិចព្រោះព្រឹកមិញញាក់ពីគេឡើងខ្ញុំឃើញវីដេអូនឹងខ្ញុំ share ភ្លាមអឺម្សិលមិញយើងឃើញហើយនៅពេលដែលបងប្អូនយើងកំពុងតែចូលរួមធ្វើបដកម្មអត្តបដកម្មសូមទោសបងប្អូនមិនមែនជាបដកម្មទេគឺកោតកម្ម ពួកកតកម្មខុសពីបដកម្មលើគេកំពុងលៀបពណ៌បងប្អូនកម្មករនៅ Nagawal ទៅជាបដកម្មហើយបងប្អូននៅ Nagawal គាត់បានបញ្ជាក់ឲ្យពួកគាត់មិនមែនធ្វើបដកម្មទេពួកគាត់ធ្វើកតកម្មធ្វើកតកម្មអហិង្សាដើម្បីទៀមទាសូមឲ្យក្រុមហ៊ុន ណាប្រធាន ក្រុមហ៊ុន Nagawal ហ្នឹងដោះស្រាយជាមួយពួកគាត់ ព្រោះវារយៈពេលប្រគាត់បានស្វែងរកដំណោះស្រាយវា6ខែកន្លងរួចទៅហើយអត់មានដំណោះស្រាយឥឡូវនឹងពួកគាត់ចេញមកអង្គុយដើម្បីទៀមទាដំណោះស្រាយសូមឲ្យមានការគ្រប់នៅសិទ្ធិការងារនិងទៀមទាសូមឲ្យទទួលយកនៅសមាជិកដែលចំនួន360នាក់ជាងដែលក្រុមហ៊ុន Nagaworld បញ្ឈប់ហ្នឹងណាយើងធ្វើការនៅក្រុមហ៊ុនមួយសិតតែមានការសញ្ញាចុះកងប្រាជាមួយគ្នាមិនមែនចង់ប្រឈប់ប្រឈប់អត់មានការ គិតគូរឲ្យបានត្រឹមត្រូវចឹងឯងសិតតែមានឯងច្បាប់ការងារហើយក្រសួងការងារក៏អាចបានចូលរួមដោះស្រាយដែរមិនមែនត្រឹមតែមិនចូលរួមរកដំណោះស្រាយជូនពួកគាត់ទេថែមទាំងចូលដៃជាមួយនឹងក្រុមហ៊ុនហ្នឹងធ្វើបាបកម្មករទៅទៀតក្នុងនាមដែលជាក្រសួងការងារដែលជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយបញ្ហាជូនទៅដល់បងប្អូនយើងនឹងឥឡូវនេះយុទ្ធសាស្ត្រគេបង្កើតយុទ្ធសាស្ត្រថ្មីក្រៅពីបងប្អូនកម្មករគាត់ធ្វើកោតកម្មណាគាត់ធ្វើកោតកម្មរយៈពេល ជិត50ថ្ងៃហើយចូល50ថ្ងៃហើយណាឥឡូវ50ថ្ងៃហើយដែលគាត់ធ្វើកតកម្មនឹងដើម្បីទាមទារឲ្យមាន ដំណោះស្រាយជាមួយពួកគាត់ហ្នឹងឥឡូវគេប្រើល្បិចថាមានស្ត្រីម្នាក់ដែលជាស្ត្រីមានផ្ទៃពោះហ្នឹងគាត់កើតនៅ COVID 10កើតនៅអាអាចជំងឺបំលែង ខ្លួនថ្មីពី COVID 19ទៅជា Omicron ហ្នឹងណាក៏ប៉ុន្តែគាត់បានបញ្ជាក់ឲ្យថាប្អូនស្រីដែលកើត Omicron ហ្នឹងគាត់មិនបានមកចូលរួមចំនួន3អាទិត្យហើយ អញ្ចឹងគាត់មិនមែនឆ្លងមកពីនៅ ក្នុងកន្លែងចូលរួមធ្វើកតកម្មនឹងទេ គឺគាត់ឆ្លងមកពីអ្នកលក់ខ្នោតែអានេះជាយុទ្ធសាស្ត្ររបស់គេទេគឺជារលេសចឹងដើម្បីបំបែកតាមដែលខ្ញុំស្ដាប់នៅការជជែកនៅការ live វីដេអូរបស់បងប្អូន គេបង្កើតឲ្យមាន3ដំណាក់កាលថាទៅធ្វើថេសហ្នឹងហើយហើយមិនយកទៅធ្វើចាប់តាលេខសក់ស្អីស្អីណានេះអានេះជាយុទ្ធសាស្ត្រថោកទាបទេហេតុអីមិនដោះស្រាយជូនពួកគាត់បែរជារកវិធីបំបែកចឹង ថ្មីថ្មីនេះយុទ្ធសាស្ត្រគឺជាល្បិចខលខូចរបស់រដ្ឋាភិបាលដែលមិនចង់មិនចង់ឲ្យពួកគាត់ធ្វើកោតកម្មបន្តទៅទៀតគឺចង់បំបែកវងបាតកោហ្នឹងហើយចឹងហើយបានគេយកលេសយករឿងអាកូវីដនិងអាអូមីក្រុងអាអូមេស្រែហ្នឹងយកមកធ្វើជាបញ្ហាដើម្បីទៅបំបែកកម្លាំងគាត់គាត់គាត់ហ្នឹងចាអឺតកតងនឹងរឿងសកម្មភាពរបស់បងប្អូននៅនាងកាវើគឺខ្ញុំតាមដានជាប់រហូតយើឃើញតែឲ្យតែមានពេលគឺខ្ញុំតាមដានជាប់រហូត អានេះគឺថ្ងៃថ្ងៃទី2ក្រោយពីគេថ្ងៃទីធ្វើបដកម្មកាលពីម្សិលមិញចាប៉ុន្តែផ្ទុយទៅវិញបែរជាបងបងថាអាញាធរគឺគាត់មករៀបរៀងចាគឺគាត់យកគឺគាត់យកបងបងអាញាធរចាបងបងឃើញទេចានេះបងបងមើលឲ្យហើយចានេះរូបភាពយកឡានយកឡានដើម្បីមកទប់ ឥឡូវខ្ញុំឲ្យឲ្យមើលវីដេអូមួយទៀតបង្ហាញពីការទប់ស្កាត់នេះសួរបងប្អូនពួកយើងទាំងអស់គ្នាគឺមកធ្វើតេស្ត COVID-19 ប៉ុន្តែគឺត្រូវបានអាជ្ញាធរគឺគាត់ចេញមកហើយបងប្អូនចានេះគឺអាជ្ញាធរគឺគាត់មករៀបរៀងមិនឲ្យពួកយើងទៅធ្វើតេស្តនៅកន្លែងនេះទេចាពួកគាត់មិនឲ្យពួកយើងទៅធ្វើតេស្តទេបងប្អូនអឺឲ្យពួកគាត់ទៅធ្វើធ្វើតេស្ត យកសំណាក់ធ្វើថេសតែបែរជាមកទប់ស្កាត់អត់យល់កន្លែងហ្នឹងកូនឯងជួយប្រាប់ជួយជួយជួយសួរពួកអស់ហ្នឹងតិចមើលកូនបែកពេកអឺនេះណាអឺការដែលពួកគាត់ធ្វើការនៅនៅនៅជាមួយ នៅក្នុងជាមួយណាកាវលលេងលបែងណានិយាយថាចឹងណាកន្លែងជុំជុំគ្នានឹងអត់មានភ័យព្រួយបារម្ភពីគាត់ថាឆ្លងកូវីដទេតែដល់ពេលគាត់ចេញមកក្រៅសំបីការកតកនឹងធ្វើការអង្គុយតវ៉ានឹងនឹងកម្លៀតពីគ្នា ប៉ុន្តែវាយកមកធ្វើជាលេសកាត់កោតកតទាំងនោះឆ្លងឆ្លងឆ្លងជំងឺ Covid ឆ្លងអូមីក្រុងអូមីស្រែអីគេហ្នឹងណានេះគាត់បញ្ជាក់ការពិតថាមិនបាច់ឲ្យអារបបចោលទីក្រុងក្នុងពេលវាប្រើល្បិចវិញគេស្គាល់តែចៅវារបស់វាកញ្ចៅវាតប់គេណាក៏គេដឹងដែរអាដែលវាប្រើល្បិចខលខូចទាំងអស់ហ្នឹងចង់បំបែកវងបាត់កហ្នឹងហើយគ្មានអាណាគេជឿទេហ្នឹងហើយពួកអស់ឯងហ្នឹងគ្មាន អារម្មណ៍គ្មាន បារម្ភពីជីវិតរបស់ ពលកររបស់ខ្មែរជាទូទៅគឺអត់តែម្ដងគឺគ្មានចាប់អារម្មណ៍ខ្លាចទាំងពលរដ្ឋនឹងឈឺស្កាត់ឆ្លងកូវីដឆ្លងប្រកាច់យកផ្ទះបាញ់ត្រូវក្របខ្លោវាគឺអត់ទេ បើវាចេះបារម្ភអញ្ចឹងណាគឺវាហាមឃាត់ណាមិនឲ្យបលែងយួនជាតិគីមីយួនចូលពេញស្រុកខ្មែរណាវាត្រូវតែត្រួតពិនិត្យគ្រប់វាហៅថាស្ថាប័នស្អីគេគេហៅគេពេទ្យម៉ែម៉ែពេទ្យគេហៅគេគេហៅស្ថាប័ន មុខកម្មវិបានហ្នឹងឯងសុខភាពសុខភាពសុខភាពហ្នឹងឯងណាគឺវាត្រូវត្រួតពិនិត្យណាតាមស្ថាប័នគ្រប់កន្លែងតាមអ្នកលក់ថ្នាំពេទ្យតាមប៉ាមេស៊ីតាមគ្រប់កន្លែងទាំងអស់ឲ្យតែទៅវិញក៏ដោយឲ្យប៉ះពាល់សុខភាពពលរដ្ឋខ្មែរយើងវាត្រូវយកចិត្តទុកដាក់ហើយជាពិសេសត្រីសាច់ស្អីសពបែបទាំងអស់ចូលសិទ្ធិជាតិគីមីអញ្ចឹងទេអាល្បិចដែលវាប្រើមកណាខ្លាចពលករឆ្លងកូវីដស្លាប់ឆ្លាចអីណា គឺជាល្បិចដ៏ថោកទាបជាទីបំផុតដែលវាមិនចង់រកដំណោះស្រាយដែលវាចង់កំចាត់វងបាតកោណាព្រោះអីវាវាវាអត់អាចដំណោះស្រាយអស់ហើយហើយវាវាយកក្លេសវាយកក្លេសណាវាអត់អាចរកដំណោះស្រាយហើយដល់ដល់វាមិនរកដំណោះស្រាយអស់ហើយហើយវាមិនដឹងធ្វើយ៉ាងម៉េចដើម្បីតែកំចាត់កាត់ពុតកោទាំងហ្នឹងបំបែកសាយគឺវាត្រូវតែយកល្បិចថោកទាបហ្នឹងយកជំងឺ Covid យកមកធ្វើជាបញ្ហាណាអញ្ចឹងគឺជាល្បិចបាក់ថោកទាបហ្នឹងសុភី ខ្លាចខ្លាចមានកូវីដនៅក្នុងក្នុងក្រមកតកម្មរបស់បងប្អូននៅណាកាវើលប៉ុន្តែបាឌីស្កូអីនៅរោងការអីបើកមាន ស្រឡាញ់អត់មានអត់មានរសាកម្រិតផងមិនអត់ខ្លាចមានមិនក៏អត់ខ្លាចមានអាអូមីក្រុងណាឥឡូវនៅក្នុងនៅក្នុងបាណឌីស្កូរោងការកម្មវិធីបនអត់មានរសាកម្រិតផងមិនក៏មិនទៅពិនិត្យអានោះអត់មានខ្លាចអូមីក្រុងអីហ៎ ហើយនៅឃើញតែបងប្អូនកម្មករណាកាវើគាត់ទៅធ្វើកតកម្មហ្នឹងគឺគាត់អង្គុយមានការរក្សាគម្លាតគ្នាបានត្រឹមត្រូវល្អហើយមើលទៅគាត់អត់មានបញ្ហាសុខភាពទេបើសិនជាចេះគិតពីសុខទុក្ខចេះគិតពីបញ្ហាសុខភាពពលរដ្ឋខ្មែរមែនណាត្រូវស្វែងរកដំណោះស្រាយជូនពួកគាត់មិនមែនបណ្ដោយឲ្យពួកគាត់មកអង្គុយនៅកណ្ដាលថ្ងៃត្រង់ចេះអញ្ចឹងទេមិនមែនបន្លាយណាពញាពេលវេលារហូតដល់ពេលនេះទេ បើបើសិនជារបបក្រុងភ្នំពេញមាន ចេតនាចង់រកដំណោះស្រាយឲ្យពលរដ្ឋមែនចង់រកដំណោះស្រាយគិតពីសុខទុក្ខរបស់ពួកគាត់មែនត្រូវតែស្វែងរកដំណោះស្រាយជូនពួកគាត់មិនបណ្ដោយពញាពេលវេលាបណ្ដោយឲ្យគាត់នៅអង្គុយកណ្ដាលថ្ងៃត្រង់អញ្ចឹងទេឲ្យគេធ្វើបាបគាត់អញ្ចឹងទេស្ត្រីមានផ្ទៃពោះគាត់ត្រូវការបន្ទប់ទឹកទប់ស្កាត់មិនឲ្យគាត់ទៅទៅកន្លែងបន្ទប់ទឹកទេ អានឹងឯងដែលថាបញ្ជាក់ថាគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋបើអស់លោកពិតជាគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋត្រូវស្វែងរកដំណោះស្រាយឲ្យពួកគាត់គិតគូអានឹងខ្ញុំចង់ប្រាប់ទៅវិញបង្ហាញឲ្យច្បាស់លាស់កុំប្រែល្បិចខោកទៀតចឹងគិតថាគេនឹងល្ងងដោយពួកអស់លោកឯងហេទុកឲ្យគ្នានឹងអង្គុយកណ្ដាលថ្ងៃត្រង់មើលរយៈពេលប្រហែលហើយចិត្ត50ថ្ងៃហ្នឹងណាចិត្ត2ខែណា ឲ្យគ្នាទៅអង្គុយសង្កុកដើម្បីទៀមទាឲ្យមានការរកដំណោះស្រាយហើយមិនប្រើចោតរលាពណ៌ឯណាសិនតែមាន អូមីក្រុងដើម្បីបំបែកណាទៅមើលនៅ ក្នុងបាឌីស្កូទៅមើលនៅក្នុងមង្គលការ ពិធីជប់លៀងកកកញ៉ានឹងមកចង់ទប់ស្កាត់ទៅមើលទៅទៅមើលពិធីថោកទាបអញ្ចឹងគេទៅយកមកប្រើហើយម៉ែអើយទៅយកសំណាក់ម៉ែគ្រូពេទ្យស្លៀកពាក់លេងដល់សម្រុកចូលទៅ ហើយនឹងវិធីយកសំណាក់ហ្នឹងហីចេញមកកំរោលហ្មងរឿងថោកទាបមិនក៏ធ្វើបានដែរគុំការពារឈ្មួញគុំការពារជនបរទេសខ្លាំងពេកសុកចិត្តធ្វើបាបពលរដ្ឋខ្លួនឯងឈ្មួញគេមករកស៊ីមានបានកើបយកលុយពីស្រុកខ្លួនយើងទៅហើយណាគេរំលោភនៅ ច្បាប់ការងាររបស់ប្រទេសហើយបែរជាមិនមានមិនមាន ចំណាត់ការទេណាមិនមានចំណាត់ការដើម្បីកែតម្រូវទេ បែរជាទៅការពារថែមទៀតសុខចិត្តធ្វើបាបពលរដ្ឋខ្លួនឯងដែលត្រូវគេរំលោភសិទ្ធិការងារទៅនោះខ្ញុំសូមកាត់ដៃក្មេងបន្តិចខ្ញុំជឿថាមិនមែនបរទេសគេមករំលោភទេអាចគ្រាន់តែយកឈ្មោះបរទេសយកមកដាក់ថាជាក្រុមហ៊ុនបរទេសអាចតែក្រុមហ៊ុនតកូលហ៊ុនហ្នឹងឯងវាជាការប៉ັດពីព្រោះអីបើសិនអត់មានកោហ៊ុនពាក់ព័ន្ធទេវាដោះស្រាយចេញបាត់ទៅហើយបើសិនជាក្រុមហ៊ុនហ្នឹងឈ្មោះបរទេសសុទ្ធចា បើសិនជាបរទេសគេទៅរកស៊ីកន្លែងណារកស៊ីមានបានណាគេខ្លាចបាត់បង់ហើយអញ្ចឹងទេគេសុកចិត្តចំណាយហើយទី1គេខ្លាចខុសច្បាប់ក្នុងប្រទេសគេក្នុងប្រទេសដែលគេមករកស៊ីនឹងទី2គឺគេខ្លាចបាត់មុខរបស់គេដែលគេពងរកស៊ីអញ្ចឹងទេបើសិនជាក្រុមហ៊ុន Nagavel នេះជាក្រុមហ៊ុនរបស់ជនបរទេសណាមួយគឺគេរកដំណោះស្រាយបានហើយតែដោយសារតែអាក្រុមហ៊ុននោះគឺជាអាក្រុមហ៊ុនអាឈាមឆ្លៀងអាជក់ឈាមខ្មៅអាតកលខ្វាក់ហ្នឹងឯងខ្ញុំជឿថាអញ្ចឹងញ៉ាបានវាអត់អាចរកដំណោះស្រាយបានទេ ព្រោះឥឡូវអាខ្វាក់វាកំពុងតែត្រូវការលុយហ្នឹងហើយព្រោះវាចំណាយច្រើនមួយឆ្នាំមួយឆ្នាំវាចំណាយច្រើនថ្មៃយើងអត់មានថវិកាទេណាដើម្បីចិញ្ចឹមតបចិញ្ចឹមតាហ៊ានចិញ្ចឹមមន្ត្រីរាជការណាអារឿងដែលកាត់ពន្ធព្រោះអីមន្ត្រីរាជការបរិធានរស់បានដោយសារតែរដ្ឋាភិបាលណាមានលុយយកមកពីកាត់ពន្ធណាកាត់ពន្ធហើយដល់ពេលស្រុកខ្មែរយើងអត់មានអ្វីដែលត្រូវលក់ ណាអត់មានធ្វើអ្វីផលិតអីត្រូវលក់អត់មានពលរដ្ឋណានៅក្នុងប្រទេសខ្មែរណាអត់មានការងារបានថ្លៃកាត់ពន្ធឲ្យបានច្រើនរកថវិកាចូលខាសរបស់រដ្ឋបានច្រើនអញ្ចឹងហើយ វាត្រូវតែធ្វើយ៉ាងម៉េចក៏ដោយដើម្បីតែយកលុយពីក្រុមហ៊ុនអាផ្សេងផ្សេងដែលវាបង្កើតហ្នឹងដើម្បីយកលុយមកទប់រឿងសំខាន់ផុតគឺយកលុយមកទប់ខាង ខាងប៉ូលីសខាងតាហានអ្នកណាដែលការពារអំណាចរបស់វាសម្បីតែមន្ត្រីរាជការមន្ត្រីរាជការវាសុខចិត្តឲ្យប្រាក់ខែតិចចឹងប៉ូលីសតាហានឲ្យប្រាក់ខែតិចទួចជាទីបំផុត ណាហ្នឹងហើយវាអត់ឲ្យច្រើនទេដើម្បីអីដើម្បីឲ្យយើងខ្វះខាតយើងពុករលួយដល់តែអ្នកពុករលួយទៅខំប្រឹងទប់ទៅអីវាចឹងឯងដើម្បីណាអញ្ចឹងអារឿងជាច្រើនវាពាក់ព័ន្ធគ្នាដោយសឡកពឹសអញ្ចឹងអញ្ចឹងហើយយើងមើលឃើញថារដ្ឋាភិបាលហ៊ុនសែនមិនមែនណាមិនមែនជារដ្ឋាភិបាលមួយដែលយើងអាចស្ញើវាសនានឹងកណ្ដាប់ដៃអាមេចោលនឹងទេអានឹងគឺជាមេចោលមេឃាតកអញ្ចឹងហើយវាអត់អាចឲ្យយើងរស់បានទេវាចង់តែសម្លាប់យើងហ្នឹងឯងចា ហើយល្បិចរបស់វាគឺមិនមែនត្រឹមតែប៉ុណ្្នឹងអានឹងល្បិចស្អើខ្សោយណាដែលវាសម្រាប់ខ្មែរយើងមិនឲ្យយើង មានប្រាក់ខែហ្នឹងគេគេណាគេគេគេឲ្យយើងគេគេហៅខ្មែរយើងគេហៅថាយកពលរដ្ឋខ្មែរធ្វើជាធ្វើជាកាជះធ្វើជាទេសកទេសកហ្នឹងហើយណាបើជនបរទេសយកជីវិតយើងទៅធ្វើទេសកអានឹងអូខេណាតែអានេះអាហ៊ុនសែនណាគឺវាយកប្រទេសខ្មែរយើងធ្វើជាទេសកយកពលរដ្ឋខ្មែរធ្វើជាទេសកណា រោងចក្រដូចគ្នាចឹងរោងចក្រគេបង្កើតនៅស្រុកខ្មែរដែលតកែបរទេសគេឲ្យប្រាក់ខែដូចនៅបរទេសចឹងដូចនៅយួនដូចនៅចិនដូចនៅកន្លែងផ្សេងផ្សេងចឹងព្រោះតកែតែមួយឯងចុះហេតុអីនៅនៅស្រុកខ្មែរហ្នឹងនៅស្រុកខ្មែរហ្នឹងរោងចក្រហ្នឹងពួកយើងបានខ្មែរយើងបានប្រាក់ខែតិចជាងគេដោយសារតែវាស៊ីពីលើក្បាលយើងហ្នឹងឯងវាទុកចិត្តឲ្យយើងតិចវាយកលុយទៅចិញ្ចឹមនឹងរដ្ឋាភិបាលចោលរបស់វាទៅចិញ្ចឹមមេពពមេតាហានមេគិតក៏ដើម្បីការពារអំណាចរបស់វាណា អាទាំងអស់ហ្នឹងហើយដែលធ្វើឲ្យយើងជាជនរងគ្រោះណាអញ្ចឹងហើយអាហ៊ុនសែនអត់អាចរកដំណោះស្រាយទេវាបង្កើតតែជាបញ្ហាដោយសារតែវារដ្ឋាភិបាលយើងហ្នឹង ខ្មែរយើងហ្នឹងវាអត់មានប្រាក់ចំណូលដែលត្រូវរកចូលយកលុយទៅចិញ្ចឹមរដ្ឋាភិបាលចិញ្ចឹមបលិធានអស់នឹងទុកអំណាចវាអញ្ចឹងវាត្រូវតែស្បិតស្បៀតចុះឯងគេអាចរកដំណោះស្រាយបានទេកន្លែងណាក៏ដោយណាឥឡូវហ្នឹងសំណាងតែដែលយើងធ្វើបដកម្មធ្វើពលកម្មហ្នឹងវាអត់បាញ់សម្លាប់ក្នុងការពីដល់កាត់នៅព្រឹកទៅវិញស្រេងទេនេះ ណាគេគេជាប៉ូលីសយុទ្ធហ៊ានមកធ្វើយ៉ាងម៉េចខ្លះមកមកមកបាញ់សម្លាប់ដោយសារវាអត់ចង់រកដំណោះស្រាយឲ្យវាអត់មានលុយសម្រាប់ឲ្យពលរដ្ឋយើងវាអត់មានលុយសម្រាប់គ្រប់គ្រងពលរដ្ឋយើងវាទុកលុយចិញ្ចឹមតាហ៊ានដើម្បីការពារអំណាចរបស់វាអានេះគឺជាបញ្ហាធំរបស់ខ្មែរយើងចា នេះគឺជាសម្ដែងរបស់គាត់បងប្អូនមកហៅទៅបងប្អូនចាបើសិនជាក្រុមហ៊ុនណាកាវ៉ាមានឆន្ទៈនៅក្នុងការដោះស្រាយក៏វាមានមិនមែនធំនៅក្នុងនេះដែរបងប្អូនមកហៅទៅពួកខ្ញុំមើលហើយបងប្អូនចាមើលសម្ដីរបស់លោកពូបែរគាត់មានប្រសាសន៍ហើយទៅលោកបងប្អូនចាមើលហើយទៅបងប្អូនគេគេមិនស្គាល់ណាស់ហើយមើលហើយទៅបងប្អូនចា គាត់ធ្វើជាខាងខាងអង្គការរងខាងស្លាយអ្នកបើចាអ្នកលោកអូនមើលហើយចាចាពួកខ្ញុំជាកតកតនៃការកំពះអង្គរនៅគ្នាចាមិនបាននេះទេមិនបាននេះទេចាសំទោសចា ឈប់ឈប់ឈប់បងសុំទៅមើលនេះតិចអភិនិយាយបងសុំមើលប៉ុសហ្នឹងហើយហ្នឹងហើយអឺកោតកោហ្នឹងវាជិត50ថ្ងៃហើយដែលគេធ្វើកោតកោហ្នឹងហើយគ្រប់បញ្ហារបស់ពលរដ្ឋខ្មែរគេអត់អាចរករំស្រាយបានទេហ្នឹងហើយហើយអញ្ចឹងហើយទីមួយយើងអត់សាមគ្គីគ្នាអត់សូវមានការសាមគ្គីគ្នា អ្វីដែលវារកដំណោះស្រាយបានគឺវាចាប់មេកោតតកវាចោតប្រកាន់ប្រច្រាស់ត្រឡប់មកវិញដើម្បីបញ្ចប់បញ្ហា វាចោតប្រកាន់គេចាប់គេយកដាក់គុកដើម្បីបញ្ចប់បញ្ហាហើយទាំងអស់ហ្នឹងដល់វាចាប់គេទាំងកំរោលចោតប្រកាន់គេចាប់ទឹកបញ្ហាគឺនៅតែអត់ចប់ដដែលណាអាបញ្ហាវាអត់ចប់ទេព្រោះអីវាយកមកយកដំណោះស្រាយហ្នឹងវាអត់យកដំណោះស្រាយតាមសន្តិវិធី គឺវាយកកំហឹងយកអឺ ច្បាប់ចោលយកច្បាប់ព្រៃគម្រាមកំហែងសម្រាប់គេមកមកមកមកមកមកមកមកទៀតដោះស្រាយអញ្ចឹងអាដំណោះស្រាយហ្នឹងទោះជាដោះស្រាយយ៉ាងណាក៏ដោយគឺវាអត់ចាញ់ទេណាអញ្ចឹងហើយមិនដឹងថាយើងត្រូវជួយខ្មែរយើងរបៀបម៉េចអ្នកនយោបាយក៏អាចអត់អាចជួយខ្មែរបានដែរអ្នកនយោបាយគ្រប់ជាន់ថ្នាក់ទាំងអស់អត់អាចជួយខ្មែរបានទេគ្មានអ្នកណាមួយអាចជួយខ្មែរខ្លួនឯងបានក្រៅពីរដ្ឋាភិបាលហ្នឹង ហើយបើរដ្ឋាភិបាលវាចោលហើយអារដ្ឋាភិបាលវាមានស្គិតកហើយណាវាវាទៅរកអាគិតកឲ្យជួយជីវិតយើងអាម៉េចបើវាប្រងតែសម្លាប់យើងហ្នឹងគឺស្ដីទៅកាន់ជំរាបសួរបាទតែវាប្រងសម្លាប់យើងហើយយើងរត់ឲ្យអាគិតកនឹងជួយជីវិតយើង គឺវាអត់សុបាយចិត្តជួយទេគឺវាអន់សុបាយសម្លាប់យើងតើអូអានឹងចូលតែអញតែមកចូលតែអញអានឹងរបៀបចឹងហ្នឹងហើយតើរើរើរើរើអូប្រទេសច្រានហ្គាសអាហ្នឹងខ្មែរយើងចំណាំនិយាយ ចាបងព្រៀបអ៊ីនគាត់ថាចេះឥឡូវនេះពួកកោតកោអត់មានលទ្ធភាពត្រឡប់មកវិញទេអត់បាយក្រហាយទឹកហ្នឹងខ្ញុំបានឃើញព័ត៌មានគេបានដឹកបងប្អូនយើងដែលយកទៅដាក់នៅកោះពេជ្រដើម្បីយកទៅពិនិត្យពិនិត្យសម្លាក់សម្លាក់សម្លាក់រកមេរោគអូមេក្រុងវាយកពួកគាត់ទៅដាក់នៅកណ្ដាលថ្ងៃត្រង់នៅនោះហើយអត់មានបាយហូបអត់មានបន្ទប់ទឹកអត់មានអីទេអានេះគឺជាវិធីធ្វើបាបចាវិធីបំបែក វិធីដើម្បីធ្វើមិនទប់ស្កាត់ឡើងពេកមានបញ្ហាទៀតហ្នឹងដូចអត់ឡើងសោះយល់អងថ្ងៃក្រោយយើងឡើង account យើងល្អជាងអត់ដឹងដែរហ្នឹងហើយយើងអត់ដឹងហ្នឹងហើយដឹងអីឥឡូវយើងឡាយតទៅទៀតសិនពីលុយនេះហ្នឹងហើយមិនដឹងមូលហេតុលហេតុអីតោះយើងទាំងអស់ Sophie ចាសសួស្តីអឺសួស្តីកុមារ ហ្នឹងហើយឥឡូវហ្នឹងយើងឃើញយើងឃើញនៅក្នុងយើងឃើញបងប្អូនយើងហ្នឹងដែលតាមរយៈបងព្រៀបអ៊ីនគាត់ comment ហ្នឹងថាឥឡូវហ្នឹងពួកគាត់កំពុងតែ នៅថាកំពុងមានបញ្ហាមានលទ្ធភាពត្រឡប់មកវិញទេហើយគឺយកគាត់ទៅដាក់នៅកោះពេជ្រអានេះគឺជាវិធីដើម្បីគេបំបែកអត់ស្វែងរកដំណោះស្រាយជូនបងប្អូនពេជ្រធ្វើស្អីចាក់តាលេខស្អីគេហ្នឹងហ្នឹងហើយឥឡូវគេប្រើវិធីឲ្យធ្វើថេសធ្វើធ្វើអាថេសធ្វើអីហើយហ្នឹងហើយ ធ្វើចាត់តាលិស័កធ្វើអីយកទៅធ្វើចាត់តាលិស័កហើយគាត់អត់មានបញ្ហាមានមានបង្ហាញរូបសញ្ញាថាគាត់នឹងមាន អូមីក្រុងណាថាមានមានរោគណាហេតុអីត្រូវយកគាត់ទៅធ្វើចាត់តាលិស័កហើយអ្នកដែលថាគាត់មានមេគាត់មានអូមីក្រុងហ្នឹងក៏គាត់អត់អត់បានមកចូលរួមធ្វើបដកម្មដែរអានេះគឺជាវិធីដ៏វិធីដ៏ថោកទាបរបស់របបក្រុងភ្នំពេញក្នុងការបំបែក មិនស្វែងរកដំណោះស្រាយជូនបងប្អូនកម្មករទេបែរជាបំបែកលឺនេះតិចបងលឺទូរស័ព្ទតិច Deine Schuhe so schmutzig liegt überall um rumlaufen. Hallo បងជំរាបសួរចាសុខសប្បាយបងខ្ញុំកំពុងជាប់ live បងខ្ញុំកំពុងជាប់ live បងចាំតិចខ្ញុំទេទៅវិញបង ចាចាអរគុណចាជំរាបលា ចាចាចាអត់ទេបងអាចមានប្រសាសន៍បងអាចចូលរួមមានប្រសាសន៍បានបងបងបងចង់ចូលរួមមានប្រសាសន៍បងអាចចូលរួមបានចាចាចាសម្រាប់ហ្នឹងហើយរដ្ឋាភិបាលយើង វាប្រកែប្រើល្បិចរោគល្បិចដើម្បីតែយកក្លេសនៅកម្ចាត់ខ្មែរណាហ្នឹងហើយការពីគេប្រើចាចាចាពិតបងចាចាពិត ណាហើយដល់ទៅពេលឥឡូវចាប់កូវីដគេគេមានវិធីការពារយុទ្ធសាស្ត្រការពារហើយឥឡូវវាមកបកកើតបំផុសបំផុលគឺគេទៅពួកអាមេចោនេះចោចយតម្រាយវាហ្នឹងណាចាំចង់និយាយភាសាជេបចោតែចំណាំងខាយពេលល្បិចខោកទៀតរបស់វាពេកហ្នឹងហើយវាអត់ដែររកដំណោះស្រាយឲ្យគ្នាផងចាចាចាអរគុណច្រើនខ្ញុំចង់ឲ្យបងចូលរួមមតិបន្តិចបងខ្ញុំខ្ញុំខ្ញុំបើកសម្លេងបងបានទេបង ខំជួយសង្គ្រោះជាតិហើយគឺថាគុណច្រើនហ្មងចាអរគុណច្រើនហ្មងចាចាចាអរគុណច្រើនចាជំរាបលាមិនជួយជីវិតទេគឺជាល្បិចរបស់ពួកអាអាល្បិចពួកអាចោអាល្បិចថោកទៀតពួកអាចោថានេះចាប់ពី3នាក់ទៀតហើយក្រោយពីចាក់ចាក់តាលិស័កនឹងហើយជីវិធីណាឥឡូវមិញនេះបងប្រុសម្នាក់គាត់បានទេទេមកគាត់ថានឹងគឺជាល្បិចគេទេគេធ្វើតែដើម្បីទប់ស្កាត់ដោយសារតែធ្វើម៉េចឲ្យហួសថ្ងៃ16ពួកថ្ងៃ16មានប្រជុំប្រជុំអញ្ចឹងទៅគ្រប់ប្រទេសទៅចូលរួម អញ្ចឹងគេធ្វើម៉េចឲ្យធ្វើម៉េចដើម្បីកុំឲ្យមានព្រឹត្តិការណ៍ការតវ៉ាការប្រឆាំងអីអញ្ចឹងគេត្រូវតែរំសាយបតករំរំសាយនៅការតវ៉ារបស់បងប្អូនកម្មករនៅនាការវើលដែលធ្វើកតកម្មនឹងណាដែលកំពុងធ្វើកតកម្មក្នុងការទាមទារឲ្យមានដំណោះស្រាយនឹងគេត្រូវតែរំសាយពួកគាត់អត់ដោះស្រាយជូនពួកគាត់ទេព្យាយាមចាប់បង្ខំប្រើល្បិចថោកទៀត អញ្ចឹងហើយគេប្រើគ្រប់វិធីធ្វើម៉េចធ្វើម៉េចទុកឲ្យឲ្យឲ្យផុតដល់ផុតដល់ថ្ងៃ16ឲ្យម៉េចពេកបើវាអត់មានរកកំណត់ស្រាយផងហើយវាយកអាសំណត់ស្រាយចាក់ចងគេអញ្ចឹងអញ្ចឹងតែអាខួរក្បាលអាកំណត់ហើយអាគេដឹងថាហ៎ឥឡូវគេឆ្ងល់ហេតុអីអពលរដ្ឋទៀមទាថ្ងៃមុនអាចគេសួររកកំណត់ស្រាយបានហើយនៅណាហើយបើមិនសិនវាឆ្លើយជំនួសពលរដ្ឋខ្មែរស្រាប់ថ្ងៃណាមួយពួកពលរដ្ឋគាត់ចេញមកបន្តវ៉ាប្រឆាំងណា ដល់សំណោះស្រ័យអីបើចាប់មេគេយកទៅមិនទាន់តសៀមតាមពិតណាសប្ថ្ងៃនេះណាគឺថាมันថា COVID-19 ឬ Omicron ឬ Delta ឬក៏អីណាទោះបីវាកាយសាហាវវាសម្រាប់ជីវិតមនុស្សសាហាវយ៉ាងណាក៏វាមិនវាមិនសាហាវទៅដល់ភាពសាហាវខូខើយងក្នុងរបស់ហ៊ុនសែនដែរអំពើសាហាវខូខើរបស់ហ៊ុនសែនណាវាសាហាវជាង ណាអាមេរោគនឹងទៀតអឺ អាការសម្លាប់ជីវិតមនុស្សសម្លាប់នៅសិទ្ធិសេរីភាពរបស់បងប្អូនសពថ្ងៃហ្នឹងវាសាហាវជាងអាមេរុកនៅទៀតសពថ្ងៃនេះជួនកាលបងអីយើងភ័យខ្លាចអូមេក្រុងណារងហើយយើងភ័យខ្លាចនឹងកូវីដ19ប៉ុន្តែអាការធ្វើបាបធ្វើទុកបុកម្នេញរបស់អញពួករបស់ក្រុងភ្នំពេញសពថ្ងៃលើបងប្អូននោះវាអាក្រក់ជាងមេរោងទៅទៀតអឺអីក្មេងអា អាហ្នឹងវាមេរោគមហារីកអាខ្វាក់ហ្នឹងអាខ្វាក់ចុយមរាយហ្នឹងវាវាខ្វាក់40ឆ្នាំហើយមេរោគចុយតម្រាយវាយួនស៊ីខួរក្បាលវាអស់ហើយអាថោកទៀតហ្នឹងនោះហ្នឹងហើយណាបើចាំមិនចាំបាច់ទេណាអាមេរោគយួនឈ្លានពាននេះវាសាហាវជាង អាមេរោគណាអាមេក្រុងអាមេខ្សែអាកូវីដ18 19ហ្នឹងទៀតពួកអាចោមរាយនេះវាច្រាស់អាទាំងអស់ហ្នឹងឯងវាស៊ីទាំងអស់ហ្នឹងឯងវាមានស្គាល់ណាណាអាមេរោគទៅវាស៊ីពិភពលោកស្អីវាវាមិនស្គាល់ វាអត់ស្គាល់ថាហាអាណាជាស្ដេចអាណាមិនជាស្ដេចទេព្រោះគ្នាវាជាមេរោគណាតែអាមេរោគឆ្លៀនពៀននេះអាមេរោគឆ្លៀនពៀនអាមេរោគយួនមកពីហាណូយនេះដែលស៊ីខួរក្បាលហ៊ុនសែននេះឥឡូវវាចង់ឆ្លងដល់ខ្មែរយើងខ្លះឆ្លងដល់អ្នកនយោបាយខ្លះណាវាសាហាវចឹងឯងណាទេបើថាមេរោគស៊ីខួរក្បាលតែក្រុមគ្រួសារបាក់ពួកវាចុយតម្លាយវាទៅវាបញ្ហាវាស៊ីទាំងឯងវាស៊ីទាំងខ្មែរនៅស្នេហាជាតិដែរយូយូយូយូវាវាលាយអស់អាលីងនឹងខ្មែរណា តាវាស៊ីតែខួរក្បាលអ្នកនយោបាយខ្លះតាវាស៊ីដល់ពលរដ្ឋទៀតមកធ្វើទុកដល់ពលរដ្ឋទៀតណាវាដើរបោកប្រាស់ពលរដ្ឋសពបែបយ៉ាងទាំងអស់ធ្វើទុកទោមកនឹងគេយីកុំចោលប្រច្រាស់ទិសច្រាស់ជើងអាចង្រៃជាតិអាចង្រៃចោមរាយនេះបាទណាហ្នឹងហើយពួកឯងមិនចង់ឲ្យអញហ្នឹងនិយាយពាក្យអសរោះតែអញបចោលចឹងបានបានពេញចិត្តណាអញនិយាយមានក្រុមសិលធម៌ក្រុមសិលធម៌ផ្ទះបាញ់ត្រូវក្របផ្លោមអីអញចេះសិលធម៌អីមួយពួកអាចោមេចោហ្នឹង អញចេះក្រុមសិលធម៌របស់ពួកអាយុតកហ្នឹងថ្ងៃហ្នឹងថ្ងៃ5វាឲ្យបងប្អូនហ្នឹងម្សិលមិញថ្ងៃ4ហ្នឹងវាឲ្យបងប្អូនគតកបងប្អូនកម្មករនៅណាកាវលហ្នឹងនៅពេលដែលបងប្អូនកំពុងតែរៀបនឹងរំសាយហើយវាវាប្រើវិធីណាឲ្យពួកអាអឺប្រហែលជាពួកអាបាតដៃទី3ហើយគាត់តែគេឲ្យវាស្លៀកពាក់ធ្វើជាពេទ្យទៅសម្រុកចូលទៅណាគ្រូពេទ្យគ្រូពេទ្យដៃជោចឹងហ្នឹងណាគ្រូពេទ្យហ៊ុនសែនហ្នឹងគ្រូពេទ្យរបស់អាម៉ណែត គ្រូពេទ្យរបស់ប្រពន្ធម៉ណែតគេសម្រុកចូលទៅដើម្បីទៅហែកមាត់កម្មករខ្វេះយក សំណាក់យកមកពិនិត្យយុទ្ធសាស្ត្រគេពេលសុខខ្មែរចឹងមិនស្ម័គ្រចិត្តទៅបើកទៅបើកចំមោះឲ្យគេរុកបើកមាត់ឲ្យគេយកឯណាទៅដល់ចាប់ងើយយកអាឈរនោះរុកចំមោះយកហ្មងហើយយកមកពិនិត្យពួកភើញពួកសកម្មភាពដែលរត់សម្រុកចូលទៅ ក្នុងក្រុមបងប្អូនបងប្អូនកំពុងអង្គុយនោះឃើញវាសម្រុកចូលទៅហើយបងប្អូនស្រ័យថាកុំចូលមក ព្រោះបងប្អូនខ្លាចដែរខ្លាចវានឹងហាក់ជាប្រភពនៃមេរោគនាំទៅឲ្យពួកគាត់ត្រូវហើយបងប្អូនបានស្រ័យទុកបងប្អូនថាឥឡូវចាំថ្ងៃស្អែកថ្ងៃ5ឥឡូវហ្នឹងថ្ងៃ5ហើយហ្នឹងថ្ងៃ5ឥឡូវនៅស្រុកខ្មែរម៉ោង7ម៉ោង8ណាម៉ោង7ហើយពេលដែលពួកគាត់ទៅគាត់ពួកគាត់ទៅរងចាំតាំងពីតាំងពីថ្ងៃត្រង់ទៅឈរចាំតាំងពីកណ្ដាលថ្ងៃត្រង់ពេលពួកគាត់ធ្វើដំណើរទៅគឺទប់ស្កាត់រហូតគេយកឡានទៅដឹកដាក់នៅកោះពេជ្រយកគាត់ទៅដាក់នៅកណ្ដាលវាល នៅកណ្ដាលវាលបងប្អូនអត់មានដើមឈើម្ដងទេអត់មានតង់អត់មានអីទេវាយកទៅធ្វើបាបហ្មងយកទៅដាក់នៅកណ្ដាលវាលហើយអត់មានគ្រូពេទ្យឯរងចាំនៅនោះទេយកគាត់ទៅដល់ណាគាត់ឈរចាំតាំងពីម៉ោង2រហូតទៅដល់ម៉ោង4បាន មានគ្រូពេទ្យ3 4ក្បាលមកក្រុមគ្រូពេទ្យមកពីទីស្រាំតោប្រហែលម៉ោងម៉ោង4ដល់ម៉ោង7វាបិទវាថាចេះចប់ហើយហើយមនុស្សរាប់ពាន់ ដល់ម៉ោង4ហើយឲ្យឲ្យគ្នានៅនៅ នៅនៅកក់កុញពេញនឹងអានេះគឺជាវិធីបំបែកវិធីធ្វើម៉េចបំបាក់ទឹកចិត្តវិធីធ្វើម៉េចដើម្បីបន្តិចមកអាហេតុអីក៏មិនរកដំណោះស្រាយជូនពួកគាត់ហើយអីការពារក្រុមហ៊ុននឹងខ្លាំងម៉េចក្នុងនាមជាយើងជាមេដឹកនាំណា គេមកមានបានលើទឹកដីខ្លួនឯងគេមកសោយសុកគេមកប្រមូលលុយយកពីប្រទេសខ្លួនទៅទាំងទាំងលានទាំងលានដុល្លារមួយឆ្នាំមួយឆ្នាំគេមកជិះជាន់កេងនៅកម្លាំងយកឈាមកម្មករគេធ្វើទុកបុកម្នេញកម្មករសុខចិត្តទ្រាំអីក៏បដ ாய் គេធ្វើបាបគេជិះជាន់ទៅចាប់ប្រទេសប៉ុណ្្នឹងហើយនៅការពារគេទៀតអីក៏ល្ងងខ្លៅម៉េចអីក៏ដើម្បីការពារផលប្រយោជន៍ប៉ុណ្្នឹងសុខចិត្តឲ្យគេជិះជាន់ច្បាប់ប្រទេសហ្នឹង អានេះគេជិះជាន់គេមើងងាយនេះរំលោភច្បាប់ការងារមើងងាយកម្មករអ្នកឯងប៉ុណ្្នឹងហើយប្រើក្បាលអ្នកឯងឲ្យមកការពារធ្វើបាបពលរដ្ឋអ្នកឯងទៀតថោកទាបកម្រិតណាពួកគាត់អត់មានប្រឆាំងទេព្រមគ្រប់យ៉ាងព្រមទៅតាមធ្វើសំណាក់ណាឥឡូវណា ប្រើវិធីលោកយ៉ាង ថោកទាប ដើម្បីគេចវេះធ្វើម៉េចកុំឲ្យអន្តរជាតិមើលឃើញព្រោះមានប្រជុំមានថ្ងៃ16នោះមានប្រជុំអាស៊ាន ម៉ែក្មេងប្រជុំអាស៊ានហ្នឹងជឿថាអាចដំណើរការយ៉ាង រលូនខ្ញុំជឿថាភាគច្រើនប្រទេសគេច្រើនអត់ចូលរួមជាមួយទេគេដឹងអាកាយថោកអាខ្វាក់ហ្នឹងគេមានចូលគេគេមកខ្លាចឆ្លងអាជំងឺអាជំងឺក្បត់ជាតិឃាតករខ្លួនឯងគេមិនទៅជួបមុខអាខ្វាក់អីទេអាខ្វាក់អើយគេខ្លាចឆ្លងអាជំងឺចោមរាយហ្នឹងណាហ្នឹងហើយយ៉ាគេណាស្មាគេគូសូហ្វីបើវាគិតគូរពីបញ្ហាសុខភាពពលរដ្ឋមែនណាវា ទី1វាត្រូវដោះស្រាយបញ្ហាឲ្យពួកគាត់អូក្បាលប្រធានក្រុមហ៊ុន Nagawel ហ្នឹងមកឲ្យស្វែងរកដំណោះស្រាយជូនពួកគាត់មិនមែនបដិឲ្យពួកគាត់អង្គុយឡើងចិត្តមួយខែជាងនៅក្រាតខែត្រង់អញ្ចឹងហីអានឹងបើសិនពួកក្បាលពួកវាគិតគូរពីបញ្ហាសុខភាពពលរដ្ឋខ្មែរមែនម៉ៃក្វេកខ្ញុំនិយាយម្ដងទៀតហ្នឹងហើយមុនម្ដងហើយឥឡូវម៉ៃក្វេកគិតមើលអូបានតែខ្ញុំទៅរកស៊ីស្រុកខ្មែរខ្ញុំចំណេញបាននៅស្រុកខ្មែរ ខ្ញុំគោរពច្បាប់ព្រោះខ្ញុំខ្លាចរដ្ឋាភិបាលហ្នឹងគាត់ខ្ញុំចោលអត់អាចជ្រើសស៊ីបន្តទៅទៀតបានទេចុះហេតុអ្វីបានខ្ញុំមិនធ្វើអញ្ចឹងមិនមិនអាចរកដំណោះស្រាយបានទោះបីតែមួយឆ្នាំឆ្នាំលុយចូលរាប់ពាន់លានដុល្លារចូលក្នុងក្នុងអាកន្លែងលំបែងចេញណាដោយសារតែខ្ញុំមិនរកដំណោះស្រាយបានដោយសារក្រុមហ៊ុនហ្នឹងមិនមែនជារបស់ខ្ញុំគេយកឈ្មោះខ្ញុំយកទៅឈ្មោះខ្ញុំយកទៅដាក់គឺក្រុមហ៊ុនរបស់ឯកជនរបស់អាខ្វាក់របស់អាតកលខ្វាក់អាតកលក្បត់ជាតិអាតកលគិតកោ ហ្នឹងហើយអញ្ចឹងយកឈ្មោះខ្ញុំយកទៅប្រើតាគេមានហ្នឹងហើយខ្ញុំអញ្ចឹងហើយបានយើងថាយើងមើលឃើញថាគេអត់រកដំណោះស្រាយឲ្យបាន ដោយសារតែ អាខ្វាក់ជាអ្នកគ្រប់គ្រង ក្រុមហ៊ុនជាច្រើនដោយសារអាតកលខ្វាក់អាតកលឃាតកលហ្នឹងបានគេអត់រកដំណោះស្រាយឲ្យអញ្ចឹងហើយ បានគេទុកឲ្យយើងអញ្ចឹងព្រោះវាកំពុងតែត្រូវការលុយកំពុងខ្វះខាតលុយ បើសិនជាអាណា gavel នោះឥឡូវម៉ៃពេលមើលមួយឆ្នាំឆ្នាំលុយចូលរាប់ពាន់ទៀតណារឿងអីមិនចំណាយប្រហែលលានគ្រាន់កប៉ិចកប៉ុកសោះចំណាយឲ្យគាត់ទៅវាអត់មានវាអត់មានហើយបើសិនជាខ្ញុំអាក្រុមហ៊ុននឹងឯកជនរបស់ខ្ញុំហ្នឹងណាហើយខ្ញុំចំណេញមួយឆ្នាំឆ្នាំរាប់ពាន់លានដុល្លារក៏ខ្ញុំត្រូវចំណាយដែរខ្ញុំចំណាយអីព្រោះខ្ញុំត្រូវការបើក្រុមហ៊ុនហ្នឹងខ្ញុំត្រូវការកម្មករដើម្បីធ្វើការឲ្យខ្ញុំជិះមកកម្មករអត់ពេញចិត្តគេនាំទៅជប់គ្រប់គ្នាឬក៏បង្កើតជាបញ្ហាអញ្ចឹង ហើយខ្ញុំទៅធ្វើការមិនកើតអញ្ចឹងអាប្រាក់កម្រៃដែលចូលនោះគឺវាអត់មានតែយើងអត់មានមនុស្សធ្វើការអត់មានប្រាក់កម្រៃចូលទេអញ្ចឹងយើងត្រូវធ្វើមិនត្រូវតែចំណាយហើយហ្នឹងគេត្រូវតែចំណាយតែដល់យើងមានតែសូមប្រកាសទៅដល់អាស៊ានប្រកាសទៅដល់អាស៊ានត្រូវតែធ្វើអាស៊ានឥឡូវហ្នឹងមានបុផាច័ន្ទគាត់ថាប្រ៊ុយណេថៃមិនមកចូលរួមប្រជុំទេ យើងសង្ឃឹមថាអាស៊ាន សហគមន៍អាស៊ាននឹងធ្វើការយកចិត្តទុកដាក់ទៅលើបងប្អូនប្រជាពលរដ្ឋខ្មែរព្រឹត្តិការណ៍ដែលកំពុងកើតឡើងទៅលើបងប្អូនកម្មករ Naga World គឺជាចំណុចមួយដែលអាស៊ានគួរតែផ្ដល់នូវយុត្តិធម៌ជូនដល់បងប្អូនផងបើសិនជាថា វាធ្វើរឿងថោកទៀតមិនក៏ដោយក៏វាមិនអាចទប់ស្កាត់បានដែរហើយក៏សូមលើកទឹកចិត្តទៅដល់បងប្អូននៅ Naga World ណាសូមលើកទឹកចិត្តបងប្អូន ពួកគេរំលោភសិទ្ធិការងាររបស់យើងយើងអត់មានបានធ្វើអីអខុសនឹងច្បាប់ដែលចែងក្នុងរដ្ឋធម្មនុញ្ញទេសិទ្ធិជាពលរដ្ឋពួកពេលនេះតកែក្រុមហ៊ុន Nagavel កំពុងតែ រំលោភនៅសិទ្ធិការងាររបស់បងប្អូនទោះបីក្តីសង្ឃឹមមានមានតិចតួចមិនក្តីបងប្អូនត្រូវតែ តស៊ូដល់ទីបញ្ចប់ដើម្បីការពារសិទ្ធិរបស់បងប្អូនវិធីដែលវាកំពុងធ្វើនេះថោកទាបបំផុតកំពុងតែបង្ហាញមហាជនក៏ដូចជាលើឆាកអន្តរជាតិឲ្យមើលឃើញកាន់តែច្បាស់ អត់ស្វែងរកដំណោះស្រាយជូនពលរដ្ឋទេ បែរជាប្រើនៅអង្គើថោកទាបល្បិចថោកទាបក្នុងការបំបែកចាប់តាលិស័កគិតគូរពីសុខទុក្ខបងប្អូនតើមើលបាតើមើល disco ឯណែងប៉េះអានឹងគិតគូរហ្នឹងហ៎មិនក៏មិនទៅធ្វើឲ្យពិនិត្យសំណាក់ផងទៅមើលក្នុងរោងការមួយមួយមនុស្សណែនណែនប៉េះមិនក៏មិនទៅពិនិត្យសំណាក់ផង ឲ្យមាន disco ណាមួយដែលថាអត់មនុស្សចូលណែនណែនទាំងអស់នោះអារឿងថោកទាបអញ្ចឹងចេះតែយកមកធ្វើកើតហើយប្រើពួកអាពួកអសមត្ថកិច្ចណាផ្ដាំផ្ញើទៅពួកអសមត្ថកិច្ចណាពួកអាបាតដីទី3ភាសាដែលពួកអនុរុឯងប្រើទៅលើបងប្អូនស្ត្រីភាសាដល់ថោកទាបគំរោះគំរើយដែលពួកអដេរឆានឯងនិយាយទៅលើពួកគាត់ណាបើសិនជាភាសានោះគេប្រើទៅលើប្រពន្ធកូនពួកអដេរឆានឯងតើឯងមានអារម្មណ៍ម៉េច ហើយនិយាយពាក្យយ៉ាងយ៉ាងអសិលធម៌ទៅលើពួកគាត់ដូចជាអាមួយនេះអាមួយក្បាលកប៉ោងណាខ្ញុំយករូបអាមួយនឹងចេញមកពីការឃ្លីបវីដេអូមុនណាសិតតែវាប្រមាថចង់ទាត់បងប្អូនស្ត្រីនោះឲ្យបែកជាអុកងោកបំពេចថោកទៀតណាអាថោកទៀតបើសិនជាភាសាហ្នឹងគេប្រើទៅលើម៉ែហែងគេប្រើទៅលើប្រពន្ធហែងគេប្រើទៅលើកូនស្រីហែងគេប្រើទៅលើយាយហែង តាហៃនេះអារម្មណ៍មិនខ្ញុំយករូបអាថោកទីនោះមកឲ្យបងប្អូនមើលសិនអាបើបើប្រពន្ធកូនវានៅសុកសុកគេអូសក្បាលមកទាត់បែកកំប៉ុងពេចទៅគ្នាវាក្តៅក្រហាយអត់អឺវាក្តៅក្រហាយដូចតែគ្នាបាទពួកអន្ទះបាញ់ហ្នឹងវាស្ខួរក្បាលវាសាច់បាត់ហើយណៃក្មេងអើយសិតតែពួកអាសាច់ហ្នឹងឯងណាអានោះគេចិញ្ចឹមវាដើម្បីណាសិតពួកអាឆ្កែអាឆ្កែគេស៊ីគេចិញ្ចឹមវាដើម្បីកំកំអីគេហៅគេម៉ៃយើងគេហៅឲ្យពង្វុះពង្វុះពង្វុះហ្នឹង បញ្ជោះបញ្ជោះឲ្យខំហ្នឹងឯងចាណាគេគុំឆ្កែអាឆ្កែហ្នឹងវាគ្មានដឹងគ្មានគួរដល់ចិត្តទេគេឲ្យខំស្អីក៏ខំហ្នឹងដែរវាទៅឡំបល់គួរវាអស់ហើយពួកអាបាដៃទីនឹងប្រខ្វាយស្អាពួកអាគួរញៀនគ្រឿងញៀនណាបាទវាវល់អស់ណាពួកអស់ហ្នឹងអាចាប់ជើងគូក្បាលឆ្កែសัตว์ទៀតណានេះខ្ញុំចង់បង្ហាញមុខអា អាថោកទៀតមួយនេះណាអាថោកទៀតមួយនេះ អាហ្នឹងកំពូប្រើសម្ដីម៉ែអាបាតសាណាអាបាតសាមួយហ្នឹងណាអញចង់សួរត្រឡប់ទៅហែងវិញបើភាសាអស់ទៅនឹងទៅលើម៉ែឪបងប្អូនកូនស្រីហែងម៉ែហែងប្រពន្ធហែងហែងមានអារម្មណ៍មិនដែរណាអាថោកទៀតអាដេរឆានអាបាតសង្គមអានរੂអាតៃហោងអានឹងហើយដែលវាប្រមាថចង់ទាត់ប្អូនប្អូនស្ត្រីនឹងឲ្យបែកបែកបែកកំប៉ុងពីតបែកពេក ក្បាលអានេះជុំមកពីកន្លែងហ្នឹងដែរតើអាតៃហោងអារដ្ឋាភិបាលចោលវាត្រូវការតែមនុស្សចោលមិនសៀតចឹងមកយកទៅការពីអំណាចរបស់វានេះអាថោកទាមហ្នឹងគឺប្រើសម្ដីជេរប្រមាថទៅលើបងប្អូនស្រីមនុស្សជេរលើកជើងជេរបោកប្រាស់ជេរជេរបចោជេរកំតិចជេរសម្លាប់ជេរកាប់ចាក់អាហ្នឹងវាត្រូវការណាហ្នឹងធ្វើការល្អណាសម្រាប់ឲ្យពួករដ្ឋាភិបាលចោលសម្ដីចេញមកហ្នឹងគឺថាមិនស័កសមជាជាមនុស្សទេ អានឹងហើយដែលអាមណៃវាចិញ្ចឹមយកមកទុកសម្រាប់ប្រើក្នុងការធ្វើឲ្យជេរប្រមាថទៅលើបងប្អូនស្ត្រីណាអាដេរឆាននឹងវាចូលចិត្តចិញ្ចឹមមនុស្សថោកថោកបាត់សង្គមអញ្ចឹងណាហើយអាថោកទៀបនេះឲ្យតែវាចេញមកគឺវាប្រើចរិតព្រៃបាត់ផ្សារមកអាថោកទៀបមួយនឹងនឹងអាសម្ដានថោកមួយនឹងហើយមើលចរិតរឹកពីវានិយាយទៅលើបងប្អូនស្ត្រីវាវាចាត់ទុកគេដូចសត្វមនុស្សតែវាអញ្ចឹងអាដេរឆាននឹងអានឹងមិនសមឲ្យវារស់នៅក្នុងសង្គមមនុស្សទេអានឹងគួរយកវាទៅប្រោះនៅក្នុងកន្លែងនៃទីរហោឋានណាមួយហើយ ណាអាថោកទាបមួយហ្នឹងដែលវាប្រើសម្លេងបើថោកទាបក្នុងការជេរប្រមាថទៅលើបងប្អូនស្ត្រីថោកទាបណាថោកទាបមួយហ្នឹងខ្ញុំបានខ្ញុំបានស្ដាប់វីដេអូជាច្រើនណាស់ដែលដែលឃើញបងប្អូនគាត់បង្ហាញថាគឺថាអានេះប្រើសម្ដីថោកទាបក្នុងការជេរប្រមាថទៅលើពួកគាត់មានសម្ដីជាច្រើនដែលវាប្រើពាក្យមិនសមរម្យ អត់ថ្មលើខ្ញុំមិនពេលអានេះអត់ចូលអត់អស់សោះចូលថ្មចូលអឺបងប្អូនគាត់បានមួយឆាងទេ បងប្អូនបងប្អូនកម្មករណាកាវើគាត់បានមួយឆាងទេគាត់ព្រមធ្វើសំណាក់តាមតើប៉ុន្តែឲ្យមានការរៀបចំត្រឹមត្រូវប៉ុន្តែវាមិនមែនជាការធ្វើសំណាក់ក្នុងចេតនាដើម្បីចូលរួមនឹងការពារសុខភាពជូនពួកគាត់ទេបើវាមានចេតនា ក្នុងការការពារនៅសុខភាពការពារនៅ COVID COVID 19ការពារនឹងការឆ្លងរាលដាលអូមីក្រុង វាមិនមែនបណ្ដោយឲ្យពួកគាត់តវ៉ារហូតដល់ថ្ងៃនេះទេវាដោះស្រាយបញ្ហារួចទៅហើយវាមិនបណ្ដោយដល់ថ្ងៃនេះទេវាជាល្បិចដ៏ថោកទាបរបស់ពួកវាបើចង់បញ្ចប់រាល់បញ្ហាបើចង់បញ្ចប់នឹងការឆ្លងរាលដាលមកដោះស្រាយបញ្ហាទៅដោះលែងនៅសហជីពទាំង8នាក់ដែលចាប់ពួកគ្នាគាត់គុំខាំងហ្នឹងទៅដោះលែងពួកគាត់មក ហើយចូលຕົកចរចាទៅឆ្លើយរកដំណោះស្រាយទៅបញ្ហាបន្តិចមួយហ្នឹងអាចរកដំណោះស្រាយបានតើហេតុអីវាមិនដោះស្រាយចង់ចាញ់ចង់ឈ្នះអីជាមួយនឹងពលរដ្ឋខ្លួនឯងអាមេដឹកនាំមិនខោកទៀមហ្មងសុកចិត្តការពារឈ្មួញត្រឹមតែកម្មក2000អ្នកជាងអស់ប្រមាណហ៊ានយកលុយរាប់ម៉ឺនយកទៅឲ្យអ៊ុំមីងរាំងកម្មកត្រឹម2000អ្នកនឹងប្រមាណ ហេតុអីមកមិនដោះស្រាយជូនពួកគាត់ហើយទី2បងប្អូនកម្មករនាការវើលនោះដែលពួកគាត់ឯកំពុងតែធ្វើកតកម្មហ្នឹងគាត់បានបញ្ជាក់ប្រាប់ហើយសាលាក្រុងភ្នំពេញគួរតែរៀនប្រើខួរក្បាលជាមនុស្សប្រើបេះដូងជាមនុស្សចេះគិតពិចារណាពួកគាត់មិនមែនជាអតីតកម្មករទេពួកអតីតកម្មករនាការវើលទេពួកគាត់ជា ជាកម្មករណាការវើបច្ចុប្បន្នកំពុងបំពេញការងារតែពេលនេះពួកគាត់ចេញមកតវ៉ាដើម្បីឲ្យគ្រប់សិទ្ធិការងាររបស់ពួកគាត់ឲ្យដោះលែងមេដឹកនាំរបស់ពួកគាត់ពួកគាត់មិនមែនជាអតីតទេអីក៏ថោកទាបម៉េចហើយម៉េចពួកអាឈ្មោះនឹងវាឲ្យពួកឯងស៊ីប្រមាណសុកចិត្តជន់ឈ្លីណាកិច្ចយុទ្ធប្រទេសជាតិខ្លួនឯងច្បាប់នៃប្រទេសខ្លួនឯងហើយទៅចូលរួមការពារឈ្មោះ ដល់ឃើញពួកឯងថោកទៀតទៅថោកទៀតទៅគ្មានតម្លៃជាមនុស្សទីសោះពួកអដេរឆានអស់នេះនេះស្អីគ្រូសាហាវម្លេះទេខ្ញុំឃើញវាថោកទៀតពេកវាថោកទៀតទៅថោកទៀតទៅប្រើល្បិចនេះថោកទៀតខ្លាំងមែនតើហ្មងជាយុទ្ធសាស្ត្រក្នុងការបំបែកក្នុងការបំបែកបងប្អូនកម្មករកុំឲ្យគាត់បន្តការទៀមទាតវ៉ាតទៅទៀតបំបែកក្រុមកុតកម្មបំបែកពួកគាត់ បើវាចេះដោះស្រាយចេះគិតពីសុខទុក្ខពលរដ្ឋខ្មែរនេះខ្ញុំនិយាយដដែលដដែលចឹងដោះស្រាយបញ្ហាជូនពួកគាត់អត់មានបញ្ហាដោះលែងពួកគាត់ទាំង8នាក់នោះមកហើយចូលតុកចរចាទៅមានលុយដល់រាប់លានយកទៅជួយអ៊ីងអ៊ុំមីងរាំងយកទៅជួយថាយកទៅជួយឡាវចោះហេតុអីបញ្ហាពលរដ្ឋឯខ្លួនឯងប៉ុណ្ណឹងដោះស្រាយមិនចាញ់ហើយបើវាគិតពីសុខទុក្ខចង់ទប់ស្កាត់នៃការឆ្លងនៅអូមីក្រុងមែន ហេតុអីណោះមិនទៅបើសិនតែថាមានការត្រួតពិនិត្យគ្រប់ច្រកល្ហកមែនបាឌីស្កូអីណោះលោកអើយណែនណែនប៉េះចុះមិនក៏មិនទៅពិនិត្យបើកទលាយហេតុអីមកពិនិត្យនៅកន្លែងតកតកម្មហ្នឹងហេតុអីក៏មកពិនិត្យតកតកម្មហ្នឹងក្រុមកតកម្មហ្នឹងហានៅតក្រុមកតកហ្នឹងអាល្បិចថោកទៀតចឹងបោកគេអត់បានទេចង់ប្រាប់ពួកអដេរឆានឯងចឹង ប្រើភាសាមើលគេស៊ីបាញ់ត្រឡប់យីពួកអាភ្លើអស់នេះហើយឯងគិតថាគេមិនដឹងអីហេចោតលៀបពណ៌ហើយគ្រូពេទ្យទៅពិនិត្យស្អីម៉ែឲ្យសោះសម្រុកចូលទៅទៅសង្គ្រាមទៅសង្គ្រាមចឹងសោះសម្រុកចូលហើយធ្វើកាយវិការណាទៅសាពាំងវងមិនបាច់ទៅសាពាំងវងគាត់ទេបើសិនជាចង់រត់ស្វែងរត់ដំណោះស្រាយជូនពួកគាត់ជាការងាយស្រួលបំផុតដោះលែងពួកគាត់ហើយ ចូលតុកចរចាទៅពួកគាត់អត់មានត្រូវការអ្វីទេ ការទៀមទារបស់ពួកគាត់ដែលមានរយៈពេល50ជិត50ថ្ងៃនេះណាអត់មានត្រូវការយកទៅធ្វើមានបានអីទេណាអស់លោកពួកអាចោឈាម ណាអាចោជាឆ្លើងជក់ឈាមពលរដ្ឋខ្មែរពួកគាត់អត់ត្រូវការអីទេសុំតែមួយរស់មួយថ្ងៃ3ពេលទេគាត់អត់មានយកទៅធ្វើមាន បានសិទ្ធិអីទេ ហេតុអីក៏មិនឲ្យគាត់រស់នៅក្នុងដំបូលអគុណសន្តិភាពពួកអាឯងហេតុអីក៏សុកខ្មែរចង្អៀតមេដីឬមួយធំទលាសម្រាប់តែចិនហើយនឹងយួនហេតុអីសម្រាប់ឈាមខ្មែរហេតុអីដីខ្មែរចង្អៀតម៉េចអស់ថ្មហើយមិនពេញពួកហែងវិញហាអានរក់ហ៊ុនសែនអញសួរតើអាហែងវិញហេតុអីដីខ្មែរចង្អៀតម៉េចសម្រាប់ខ្មែរហេតុអីខ្មែរពិបាករស់ម៉េច សុកចិត្តបណ្ដោយឲ្យពលរដ្ឋខ្លួនឯងទៅអង្គុយសង្គកនៅកណ្ដាលថ្ងៃត្រង់ត្រូវគេរំលោភសិទ្ធិការងារត្រូវទៅត្រូវតកែក្រុមហ៊ុនបរទេសមើងងាយធ្វើបាបហើយគេរំលោភសិទ្ធិការងារគេជិះជាន់ហើយគេកេងចំណេញនៅកម្លាំងញើឈាមហើយស្រែកឲ្យរដ្ឋាភិបាលជួយស្រែកឲ្យអាជ្ញាធរជួយមិនជួយហើយលៀបពណ៌បន្ថែមទៀតឈឺច្បាស់ដោយមកអាចុយម្លាយធ្វើបាបពលរដ្ឋខ្លួនឯងធ្វើបាបខ្លាំងម៉េច លៀបពណ៌ឲ្យគ្នាសពបែបយ៉ាង គេរំលោភសិទ្ធិគ្នាគេកេងគេកេងចំណេញនៅឯកម្លាំងញើឈើគ្នាប៉ុណ្្នឹងហើយពេលគ្នារងនៅភាពអយុត្តិធម៌ស្រែកឲ្យរដ្ឋាភិបាលជួយបែរមិនជួយគ្នាលៀបពណ៌គ្នាថែមទៀតប្រាប់ពេលទៅមកគ្នាភាពក្នុងការបំបែកក្នុងការធ្វើឲ្យគ្នានឹងមានទុកមានទោសអីក៏ថាទេឯងធ្វើមិនដឹកនាំគេចឹងឯងអាចជួយបាន ប្រាប់អាមេចောင်းទៅល្បិចថោកទៀតវានឹងមិនបាច់ចាំយកអាមេអូមេក្រុងអូមេខ្សែឬក៏អូស្អីកូវីដណាមកធ្វើជាបញ្ហាទេគេស្គាល់កញ្ចៅដល់ថោកទៀតរបស់វាហ្នឹងហើយណាក្តៅក្ហាយហ្មងនិយាយឡើងសត្វណាការពារសុខភាពជូនពលរដ្ឋបើក្បាលពួកឯងចង់ការពារណាសុខភាពនិងសុខភាពជូនពលរដ្ឋខ្មែរមែនហើយមិនបណ្ដោយឲ្យពលរដ្ឋខ្មែរហ្នឹងបណ្ដោយឲ្យកម្មករមកគូសង្កត់កណ្ដាលថ្ងៃត្រង់នៅ ដល់មួយខែជាងទេ បាទឯងត្រូវបាទឯងពួកឯងគិតពីសុខទុក្ខរបស់ពួកគាត់មែនឯងដោះស្រាយបញ្ហាឯងអូក្បាលអាប្រធានក្រុមហ៊ុនមកដោះស្រាយបញ្ហាជូនពួកគាត់ហើយអានេះបណ្ដោយឲ្យពួកគាត់អង្គុយកណ្ដាលខែត្រង់រហូតដល់មួយខែជាងហើយហើយឯងមកប្រើពាក្យសារថាការពារសុវត្ថិភាពដើម្បីកុំឲ្យមានការឆ្លងរាលដាលកូវីដ19អូមេក្រុង អាចចុយម្រាយឯងអាចប្រើភាសានឹងបោកបោកប្រាស់បានតែឯងពួកឯងពួកល្ងងខ្លៅពួកអាដៃឈួតនឹងអំណាចឈួតនឹងឯងលៀបសការៈដែលពួកឯងផ្ដាល់ឲ្យបាន ទេប៉ុន្តែឯងមិនអាចបោកប្រាស់ទៅលើបងប្អូនពលរដ្ឋខ្មែរដែលគាត់កំពុងទទួលរងនៅភយុទ្ធធម៌បានទេឯងកំពុងធ្វើបាបគេហើយឯងឲ្យឯងឯងវាយគេភូភូហើយឯងឲ្យគេសែតែឈឺហ៎ឯងក៏អាចយុទ្ធធម៌ហ្មង បណ្ដោយឲ្យបរទេសមកធ្វើបាបពលរដ្ឋខ្លួនឯងដល់ក្នុងប្រទេសដែលមានមេដឹកនាំណាភ្លើចឹងហ៎ហាអញសួរហែងគឺធ្វើបាបពលរដ្ឋខ្មែរក្រៅប្រទេសមិនអស់ចិត្តហែងឲ្យមេឲ្យជនបរទេសមកធ្វើបាបពលរដ្ឋខ្លួនឯងដល់ក្នុងប្រទេសទៀតពេលគ្នារងនៅភាពអយុត្តិធម៌ស្រែកឲ្យមេដឹកនាំជួយហែងអត់ជួយហែងលៀបពណ៌គាត់ថែមទៀតហែងស័កសមជាមេដឹកនាំឯងអាចជួយមិនបាន ឥឡូវនេះតែនៅចាប់6នាក់ទៀតនៅកន្លែងសំណាក់កោះពេជ្រណាតាមពិតវាមានចង់រកសំណាក់វាមានចង់រកដំណោះស្រាយឲ្យពួកកូនកនណាវាចង់រកណាមេនាំខ្លោងធ្វើកូនកមេអីវាចាប់គេទៅដាក់គុកចោលគេអញ្ចឹងអាកម្ពុជាថោកទាបនេះវាគ្មានដំណោះស្រាយឲ្យទេអ្វីក៏ដោយគឺអត់មានដំណោះស្រាយអីទេមានតែបង្កើតជាបញ្ហាណាវាមិនដោយសារតាអាខ្លាចឆ្លងកូវីដទេបើខ្លាចឆ្លងកូវីដចាំបាច់ចាប់គេជាបណ្ដាបណ្ដាទៅអី ដោយសារដោយសាររឿងទាំងអស់នោះមិនមែនដោយសារយកមិនមែនដោយសារខៃឆ្លងកូវីដដោយសារតែអត់មានសមត្ថភាពរកដំណោះស្រាយជូនពួកគាត់ទាំងឯងគឺអាពួកមេចោចូលចម្លើយវាហ្នឹងឯងអាឃាតកោអាអាពួកអាតកោឃាតកោហ្នឹងឯងណាពួកអាខួពួកអាខួអន់ហ្នឹងឯងណាពួកហែងអាចធ្វើអ្វីបានទៅបែបយ៉ាងទាំងអស់ដោយសារហែងហ្នឹងវាធ្វើតាមកញ្ចែងយន្តគ្រប់គ្រងខ្មែរហ្នឹងចង់យកពលរដ្ឋខ្មែរធ្វើមិនបានដែរប៉ុន្តែការឈឺចាប់របស់គេហ្នឹងគឺជាការឈឺចាប់របស់ជនស្លូតត្រង់ហ្នឹង គឺពួកឯងរស់នឹងកំណត់ទុករបស់គេគឺពួកឯងអត់នៅបានយូរទេក៏អាចកោតៃហោងណាពួកអាចកោតៃហោងអត់ឮសូរសលេងទេអត់ឮសូរសលេងទេយ៉ាអឺបងព្រៀបអ៊ីនគាត់ថាចេះឥឡូវនឹង ចាប់មានបងបងព្រៀបអ៊ីនគាត់ខមមិនគាត់ថាឥឡូវនឹងចាប់6នាក់ទៀតហើយនៅកន្លែងធ្វើសំណាក់ហ្នឹង ចាចឹងមិនថានឹងដូចតែបើសិនមិនមែនវាមិនមែនដោយសារតែអាខ្លាចតែកូវីដនឹងឆ្លងហ្នឹងណាបើស្លាច់កូវីដចាំបាច់ទៅចាប់គ្នាទៅអីជាបដាបដាចាប់ទៅអីវាចាក់ទៅធ្វើស្អីវាអត់មានរឿងត្រូវចាប់សោះហ្នឹងណាញ៉ាឃើញសកម្មភាពពួកវាពេលវាថតហើយវាថតមើលថាអ្នកណាគេមានសកម្មភាពខ្លាំងចឹងវាថតយកមុខដើម្បីវាចាប់យកទៅគម្រាមដើម្បីកុំឲ្យមានការតវ៉ាប្រឆាំងវាបណ្ដោយឲ្យបរទេសមកជិះជាន់ខ្មែរដល់ក្នុងប្រទេសហើយវាការពារបរទេសទៀត គេមករំលោភច្បាប់ប្រទេសរំលោភនៅច្បាប់ការងាររបស់ក្នុងប្រទេសហើយវាការពារទៀតទាំងបំពេញអាហ្នឹងឯងបរទេសមើងងាយខ្មែរអញរំលោភច្បាប់ការងារឯងទាំងបំពេញនៅក្នុងប្រទេសឯងទៀតអញជន់ក្បាលពលរដ្ឋឯងទៀតអញហៅក្បាលឯងមកការពារអញទៀតថោកទៀតហ៎ឯងឃើញទេគេជាជនបរទេសគេមកមានបាននៅលើទឹកដីឯង ហើយគេគិតជាប់នៅកម្លាំងកម្មប្រជាពលរដ្ឋឯនេះគេគេគេគេរំលោភច្បាប់ការងារឲ្យគេ អូក្បាលឯងឲ្យមកឲ្យយកអញមន្ត្រីរាជការយកអញទាហានយកមកការពារទៀតណោះអ្នកខ្មែររុនថេកគេគាត់ថា គ្រប់ការធ្វើទុកទោសម្នេញគ្រប់យ៉ាងជាទង្វើយួនឈ្លានពានទាំងអស់ត្រឹមត្រូវអានេះគឺជួយជួយគ្រប់គ្រងខ្មែរតាំងពី79មកម្លេះគេលើកអាហ៊ុនខ្វាក់អាតកលភេតកលអាតកលលងងខ្លាំងមកដាក់បន្ទុកដើម្បីបោកខ្មែរថា មានរដ្ឋាភិបាលខ្មែរទេរដ្ឋាភិបាលខ្មែរមែនអាហ៊ុនសែនជាខ្មែរមែនតែគឺឆ្កែបំរើអាយួនហ្នឹងឯងវាអត់អាចរកដំណោះស្រាយឲ្យបានទេគ្រប់ចាំងគឺវាអត់អាចរកដំណោះស្រាយឲ្យបានដោយសារគេសាច់គេចង់ឲ្យយើងងាប់គេយកយើងគេយកប្រទេសយើងហើយគេយកគេយកយើងធ្វើជាទាសកបំរើគេហើយនៅលើនៅលើទឹកដីរបស់ខ្លួនទៀតគេយកយើងធ្វើជាទាសកនៅលើទឹកដីរបស់យើង បើយើងធ្វើទេសកលនៅលើទឹកដីរបស់គេបើអីណាយើងធ្វើការបានខែតិចតួចក៏ដោយយើងផ្ញើមកជូនបងប្អូនម៉ែឲ្យយើងក៏យើងអាចជួយសេដ្ឋកិច្ចយើងខ្មែរដែរប៉ុន្តែអានេះវាគ្រប់គ្រងសេដ្ឋកិច្ចខ្មែរគ្រប់ច្រកវាយកជីវិតខ្មែរធ្វើជាកញ្ចក់របស់វាធ្វើជាតណ្ហាឈ្លានពានរបស់វាគឺខ្មែរយើងហូតខាតតាំងពីលើរហូតដល់ក្រោមគឺតែខ្ទេចអស់លេងដោយសារតែអាត្រកូលចោលមកសៀតមកយាបថោកផ្ទះបាញ់ចំកណ្ដាលថ្ងៃហ៊ុនសែនហ្នឹងឯងដោយសារត្រកូលហ្នឹងណា ទៀតគ្រប់ចាំមានបានរបស់វាបាត់ដីបាត់ព្រៃប្រឹក្សាខ្មែរចំណាក់ស្រុកខ្មែរស្លាប់ខ្មែរវិញគឺអក្រកូលហ៊ុនវាជាអ្នកទទួលខុសត្រូវដោយសារនេះជាកញ្ជះរបស់យួនចឹងវាអត់អាចរកកម្រៃការពារការបញ្ហារបស់វាកូនម៉ែវាការពារតែផលប្រយោជន៍វាវាខ្វល់ទេជនបរទេសហ៊ានមើងងាយហ៊ានមករំលោភណាមកធ្វើបាបពលរដ្ឋខ្មែរដល់ក្នុងប្រទេសប៉ុណ្ណឹងគេមករំលោភច្បាប់ការងារដល់ក្នុងប្រទេសប៉ុណ្ណឹងហើយ វានៅតែអត់មានចំណាត់ការវាបែរជាតការពារជន បរទេសទៀតណាបានន័យថាវាថោកទាបបំផុតជាប្រភេទមនុស្សថោកទាបយួនណាទោះបីពលរដ្ឋវាទៅរស់នៅខុសច្បាប់ស្រុកគេក៏ដោយក៏វាត្បល់ក្បាលតការពារពលរដ្ឋវាដែរកុំថាឡើយណាពលរដ្ឋវានៅក្នុងស្រុកណាត្រូវជនបរទេសមករំលោភច្បាប់ការងារដល់ក្នុងប្រទេសវាវាវាបដៃឲ្យរំលោភកុំថាឡើយថៃមិនថាថៃមិនថាយួនវាការពារពលរដ្ឋវាណា មានតែមេដឹកនាំខ្មែរថោកទៀតដោយអា អាអាឈួតឡាប់អាតែវែវនោះទេដែលបដៃបរទេសមើលនិយាយខ្មែរម៉ៃពេកខ្ញុំដូរទូរស័ព្ទចឹងហើយអស់ថ្មនេះត្រឹមត្រូវបងព្រៀបអ៊ីនត្រឹមត្រូវ គឺវាកំពុងប្រើគ្រប់វិធី ដើម្បីបំបែកបំបែកបងប្អូនកម្មករនាការវលកុំឲ្យមានការទៀមទាតវ៉ាប្រឆាំងតទៅទៀតវាយល់ទេសំចេញសិន បើវាចង់ការពារបើវាចង់ការពារសុខភាពរបស់ពួកគាត់ចង់ការពារដើម្បីទប់ស្កាត់កោឆ្លងរាលដាលវាមានវិធីតាដោះស្រាយបញ្ហាជូនពួកគាត់ទៅវាមិនមែនគ្មានដំណោះស្រាយតាប៉ុន្តែលេះទេជាយុទ្ធសាស្ត្រក្នុងការបំបែកកុំមកចង់ឯងនិយាយណាស្អីណាដើម្បីសុវត្ថិភាពដើម្បីការពារកុំឲ្យឆ្លងរាលដាលនៅអូមេក្រុងឯងទៅមើលតាមបាមកអាចុយម្រាយឯងទៅមើលតាមបាមួយមួយមនុស្សក្បាលដូចក្តាច់ ហើយទៅមើលក្នុងរោងការក្បាលដូចកដាច់ភាសាកម្រិតបានណាគេយកហេតុផលណា មានស្ត្រីម្នាក់មានមានអូមីក្រុង គេប្រាប់បញ្ជាក់ច្បាស់ហើយតើគាត់អត់មក3អាទិត្យហើយហើយអូមីក្រុងគាត់ឆ្លងតាមរយៈការទៅទិញពីអ្នកលក់ខ្នៅល្បិចថោកទាមអញ្ចឹងយកមកបោកគេបានទេអញ្ចឹងប្រាប់ពួកអដេរឆានឯងអញ្ចឹងហើយសិតឯណាគាត់ឯណាមានអូមីក្រុងឯណាយកមកពិនិត្យធ្វើចតាលេសា យុទ្ធសាស្ត្រក្នុងការធ្វើម៉េចណាកុំឲ្យពួកគាត់ជួបជុំធ្វើម៉េចឲ្យហួសថ្ងៃ16នៅពេលប្រជុំ នៅពេលមានការជួបជុំប្រជុំអ្នកអាស៊ានហ្នឹងសង្គមខូខើសមត្ថកិច្ចដេរិឆានកំចាត់គ្រប់ ប្រានរាជខ្មែរដែរដល់បានដើម្បីទៅភាពអយុត្តិធម៌កើតមានជាបន្តបន្ទាប់ខ្ញុំបានតាមដានគ្រប់ណាហើយពួកគាត់អត់មានតវ៉ាប្រឆាំងអីទេពួកគាត់ចូលរួមជាមួយពួកគាត់ចូលរួមសហការជាមួយតើក្នុងការពិនិត្យសំណាក់ប៉ុន្តែមិនមែនធ្វើរបៀបថោកទាបអញ្ចឹងទេពួកគាត់ចូលរួមគ្រប់សកម្មភាពជាមួយ ឥឡូវមានការគម្រាមកំហែងសំបីតាមានបរិមម្នាក់គាត់មកដឹកប្រពន្ធគាត់ត្រឡប់ទៅផ្ទះវិញណាដែលបានមកចូលរួមនៅក្នុងកតកម្មនឹងដែរហ្នឹងណានៅក្នុងកតកម្មហ្នឹងឥឡូវទៅចាប់ប្តីគ្នាវាយវាយហើយនឹងឆក់យកទូរស័ព្ទគាត់តែគ្នាថតសោះហ្នឹងឯណាទៅពាក្យថាប្រទេស មាន សុខសន្តិភាពមានតការគម្រាមកំហែងហើយប្រើរូបរូបភាពជាស៊ីវិលទៅទៅចាប់ អញ្ចឹងបងប្អូនត្រូវចាំណាបើគ្មានឯកសន្តានទេពួកនោះសពួកអាចោប្លន់ទេវាមិនមែនជា សមត្ថកិច្ចទេហើយសមត្ថកិច្ចស្រុកខ្មែរឥឡូវហ្នឹងឯងប្រើរូបភាពជាសមត្ថកិច្ចក៏ក៏មានចោលប្លន់នៅក្នុងនោះដែរត្រឹមត្រូវឥឡូវនេះវាតច្រកខ្លាំងមែនតើណៃវាគ្មានដំណោះស្រាយជូនពលរដ្ឋគ្រាន់តែរឿងបន្តិចមួយដែលអាចដោះស្រាយបានណា រឿងណាឥឡូវមិនបាច់ដល់ធ្វើដល់មេដឹកនាំទេត្រឹមតែខ្ញុំជាស្ត្រីមេទៀងក៏ដោះស្រាយចេញដែរឲ្យខ្ញុំទៅដោះក៏បានដែរអូក្បាលប្រធានក្រុមហ៊ុននឹងយកមកច្បាប់ការងារមានតើហើយរំលោភច្បាប់ការងារហើយរំលោភសិទ្ធិគេហើយត្រូវដោះស្រាយបញ្ហាឲ្យគេមិនឯងចង់ដេញដេញតាមបានតាមអំពើចិត្តទេធ្វើការឃើញពេលចូលធ្វើការសិតតែមានឯងកងត្រាមានលក្ខខណ្ឌត្រឹមត្រូវតើឲ្យវាមកដោះស្រាយបញ្ហាមក រឿងអីដើម្បីតែការពារផលប្រយោជន៍ក្រុមហ៊ុនណាជនបរទេស ដែលវារំលោភសិទ្ធិការងារទេបើសិនជាថា កម្មករនឹងគាត់ធ្វើខុសច្បាប់មិនថាទេពួកគាត់ត្រូវក្រុមហ៊ុនរំលោភច្បាប់ហើយត្រូវត្រូវត្រូវប្រធានក្រុមហ៊ុនបរទេសរំលោភច្បាប់មិនសុំឲ្យងុំត្រូវរដ្ឋាភិបាលចោទលាបពណ៌យុទ្ធធម៌សូមធ្វើរដ្ឋខ្លួនឲ្យបំផាច់កតាពីអំណាច សុខចិត្តលើកតម្កើងជនបរទេសចឹងយើងអាចដឹកនាំប្រទេសបានដោយសារមានការគ្រប់គ្រងពីប្រជាពលរដ្ឋផងដែរទេណាលោកហ៊ុនសែនវិធីលោកឯងធ្វើនេះណាមិនមែនមិនសល់នៅគំរូល្អសម្រាប់កូនចៅលោកឯងទេវាចាជាប្រវត្តិសាស្ត្រឲ្យលោកឯងវាថោកទាបមកចប់មិនមែនត្រឹមតែសម្រាប់ជីវិតមនុស្សទេសម្រាប់ទាំងសេរីភាពរបស់មនុស្ស បើនិយាយពីរឿងធម្មជាតិលោកឯងបំផ្លាញខ្ទេចព្រោះធម្មជាតិអត់ចេះតវ៉ាត្រឹមតែបើអត់មានការដោះស្រាយខាងជស្ដីយីធូអាមួយនឹងខ្ញុំតបវាទេវាចូលសេសេទៅខ្ញុំអត់ខ្វល់ទេជាមួយអាឈួតហ្នឹង វាទៅងើបពីដេកវាទៅងើបពីយល់យល់សពយល់សងឯងអាពួកអាណាចេញមកភ្លើភ្លើនិយាយចេញមកទាំងងើងើចឹងមិនឆ្លើយតបវាច្រើនទេដូចទៅងើបពីដេកចឹងភាពអយុត្តិធម៌សង្គមកើតឡើងជាច្រើនហោហាយវាមកឃើញឯងហើយកម្មករត្រូវគេរំលោភបំពាននឹងសិទ្ធិការងារប៉ុណ្ណឹងហើយណាវាមើលឃើញវាចោតលៀបពណ៌គ្នាបន្ថែមទៀតគ្នារងគ្រោះប៉ុណ្ណឹងហើយណារងគ្រោះណាតកែក្រុមហ៊ុននឹងធ្វើបាបហើយមករងគ្រោះនឹងរដ្ឋាភិបាលលៀបពណ៌ឲ្យបន្ថែមទៀត ត្រឹមត្រូវដោះស្រាយមិនចេញពួកក្រុមហ៊ុននឹងក្រុមហ៊ុនរបស់តកោហ៊ុននឹងឥឡូវខាងខាងមាន ខាងកាត់ទួអាល្មង់ក៏គេបានចូលរួមដែរគេថាសូមឲ្យដោះស្រាយគាត់គ្រប់គ្រងនៅសម្ដីរបស់លោកសខេងលោកសខេងក៏គាត់សំណពតដែរសូមឲ្យដោះស្រាយបញ្ហានៅនាការវើនឹងទៅតាមពិតនឹងមើលតាមស្ដាប់សម្ដីលោកសខេងក៏គាត់សំណពតដែរ គាត់ថាឲ្យដោះស្រាយទៅគុំនៅទុកបន្លាយទុកពយាពេកអញ្ចឹងវាអាក្រក់មើលណាស់គេមករំលោភសិទ្ធិកម្មករគេជិះជាន់កេងប្រវាញ់កម្លាំងញើឈាមកម្មករដល់ក្នុងប្រទេសប៉ុណ្ណឹងហើយណាយើងអត់ការពារកម្មករចឹងមិនចាំបាច់មានច្បាប់ការងារទៅអីបង្កើតឲ្យមានក្រសួងការងារទៅអីបើយើងអត់ការពារកម្មករចឹងវាអាក្រក់មើលមែនតើអាក្រក់មើលណាស់ បើចង់ឲ្យមានការអៀនខ្មាស់ផងទៅលោកហ៊ុនសែនយើងបើថាកន្លែងខ្លះបើថាយើងចង់ស៊ីចង់អីនោះឲ្យវាមានកម្រិតប៉ុន្តែលោកឯងធ្វើវាជ្រុលហួសហេតុពេកមិនថាវាជាស្អីក៏ដោយប៉ុន្តែក្នុងនាមជាមេដឹកនាំអំពើដែលវាធ្វើនោះវាកាន់តែថោកទៀតទៅថោកទៀតទៅ ចា៎ បើបើហ្នឹងឯងវាជាការពិតបើសិនជាក្រុមហ៊ុននឹងវាជាក្រុមហ៊ុនបរទេសសុទ្ធតែម្ដងណាវាដោះស្រាយចេញយូរទៅហើយប៉ុន្តែដោយសារក្រុមហ៊ុននឹងជាក្រុមហ៊ុនរបស់ប៊ុនរ៉ានីតាំងពីដើមទីមកគេថាតែគេថាក្រុមហ៊ុននឹងជាក្រុមហ៊ុនប៊ុនរ៉ានីឥឡូវបើថាជាក្រុមហ៊ុនប៊ុនរ៉ានីក៏ដែរបើឥឡូវយើងគិតគូរពីរឿងប្រទេសជាតិដោយវាលើកហេតុផលថាវាធ្វើវាមកមកធ្វើសំណាក់ឲ្យកម្មករដោយសារតែវាគិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ទប់ស្កាត់នៃកឆ្លងរាលដាលនៃអូមីក្រុងដោះស្រាយបញ្ហាជូនពួកគាត់ទៅបញ្ហាទាំងពួងនឹងដោះស្រាយចេញទាំងអស់ហើយកន្តិកលឹកបន្តិចមួយហ្នឹងបញ្ហាបាប៉ិនកញ្ចក់អាចកូនកូនកញ្ចក់ហ្នឹងហេតុអីទុកបង្រីទុកឲ្យវារីរីដាទុកឲ្យពួកគាត់នឹងគួយស្រែកទៀមទារយុទ្ធធម៌អីសុកចិត្តយកលុយទាំងម៉ឺនទាំងម៉ឺនទាំងលានទាំងលានយកទៅជួយឯងជនក្បត់ជាតិជនដែលកំពុងបង្កើតសង្គ្រាមសម្រាប់ជាតិសាសន៍ខ្លួនឯងដូចជាមីយ៉ាន់ម៉ា អត់ព្រមដោះស្រាយជួយពលរដ្ឋបាទអាក្រុមហ៊ុននឹងវាមិនព្រមដោះស្រាយក្នុងនាមយើងជារដ្ឋាភិបាលយើងដោះស្រាយជូនពួកគាត់ទៅដើម្បីឲ្យស័កសមជាមេដឹកនាំយើងគិតពីសុខទុក្ខពលរដ្ឋយើងដោះស្រាយជូនពួកគាត់ទៅហេតុអីក៏មិនដោះស្រាយជូនពួកគាត់វាអត់ស័កសមជាមេដឹកនាំទេហ៊ុនសែនបើចង់ពេលគេជេរគេថាកុំខឹងយើងធ្វើជាមេដឹកនាំជាមនុស្សសាធារណៈយើងត្រូវទទួលយកនៅរាល់ពាក្យសម្ដីរបស់ពលរដ្ឋ ហើយធ្វើជាមេដឹកនាំអត់អត់មានខ្វល់ខ្វាយគិតពីសុខទុក្ខពលរដ្ឋអញ្ចឹងបណ្ដោយឯងជនបរទេសមកមើងងាយពលរដ្ឋខ្លួនឯងអញ្ចឹងវាស័កសមជាមេដឹកនាំហ៎ហើយវិធីបង្ក្រាបពួកគាត់នេះហ่าអត់ជោគជ័យទេអានេះបង្កើតការឈឺចាប់ឲ្យគាត់កាន់តែខ្លាំងទេបើសិនជាមានការប្រកួតប្រជែងបោះឆ្នោតដោយយុត្តិធម៌មែនណាហ៊ុនសែនឯងគុំថាឡើយជាប់ឆ្នោតដល់40ឆ្នាំ តាមពិតហ៊ុនសែនអីធ្លាក់ឆ្នោតណាធ្លាក់ការឲ្យប្រជាពលរដ្ឋខ្មែរទម្លាក់តាំងពីឆ្នាំ តាំងពីយូរអណោះតាំងពី1993ពលរដ្ឋខ្មែរទម្លាក់ហ៊ុនសែនអីបាត់ទទួលស្គាល់ហ៊ុនសែនអីជាមេដឹកនាំតាំងពី93ប៉ុន្តែហ៊ុនសែនអីគឺជាចោរប្លន់អំណាចបាននៅដឹកនាំរហូតហ្នឹងដាក់តនកម្មក្រុមហ៊ុននឹងគឺជាការប៉ັດ ណាការវើត្រូវតែទទួលខុសត្រូវបញ្ហាដែលកំពុងកើតឡើងនឹងចំបាត់ត្រឹមតែក្រុមហ៊ុនបរទេសសោះក៏មានអំណាចដែរហ៊ានយកឯងអាញាធរមិនទាហានមន្ត្រីយ៉ាគេចេញមកពីកាលអត់ឃើញអុយល្អូមួយថ្ងៃហើយអត់លឺទៅអត់បានមើលឡើងជ័យ អាទូរស័ព្ទនេះវាចូលថ្មអត់តនេះសល់តែ10%កំណល់ចឹងអស់ថ្មនេះហើយអានេះទៅឲ្យ download ស្អីស្អីណាញ៉ៃចូលឲ្យកើតតាមមួយហើយចូលបានតែមិនអត់យ៉ាខ្សែអាវចូលចូលពេញកាហ្វេចាតែលើតែត្រង់ចូលចិត្តអស់ហើយនៅសល់9ប្រសងនេះចូលគាត់ចូលមកលាសិននេះកុំឲ្យ ថាទៅអត់មានបានលាបានកុំឲ្យគេដាក់តម្លៃមិនចូលមិនដោតថ្ម ណោះបដាយប្រាតែវាអត់ចូលអាខ្សែនេះវាវាខូចតែមើលទៅរត់ទិញខ្សែមួយទៀតខូចហើយឥឡូវខ្សែមានប្រហែលខូចទេមានមានស្អីក៏ខូចអត់ដែរឥឡូវហ្នឹងហ្នឹងខួរក៏ខំវាខូចតាមខួរក្បាលខ្លួនឯងទៀតកញ្ញាញយ៉ាងហ្នឹងប្រទេសខ្មែរត្រកោអាឡូវគឺគ្រប់គ្រងទាំងអស់ឥឡូវថាពីណាគ្រប់គ្រងតែយើងក៏មិនដោយឲ្យបរទេសវាបានចិត្តចឹងពេកឥឡូវថាចេះយើងនៅពីក្រោយចោះ ជាឈ្មោះបរទេសប៉ុន្តែយើងកុំឲ្យកុំឲ្យមើលឃើញ ថាវាក្រុមហ៊ុនបរទេសគេអាចមើលងាយច្បាប់ស្រុកខ្មែរបានកុំឲ្យវានៅលើគោកចឹងពេកវាថោកទាបពេកគេមើលងាយច្បាប់ស្រុកខ្មែរពេកណាខ្មែរមានកិត្តិយសដែរតើណាធ្លាប់មានភាពកេរឈ្មោះល្បីដន្ទឺនៅក្នុងពិភពលោកចាប់កតក6នាក់មិញនេះអាស៊ីសេរី ចានៅខ្ញុំបានផ្សាយមុននឹងតិចដែរចាប់ចាប់ថែម6នាក់ទៀតហើយគេគម្រាម រដ្ឋាភិបាលមិនបាច់បានកូវីដទេអាកូវីដវាកាក់យកក្លេសទេបើស្អីការកូវីដទេមិនចាំបាច់តិចចាប់តិចចាប់ចាប់ហ៊ុនទៀកខ្វាញ់ស្អីគាត់ថោកទៀតណាបើថាគ្នានឹងមានកម្រិតគ្មានកំភ្លើងបើថាគ្នានឹងបង្កើតជាអបគមអ្វីមួយចង់កម្ចាត់រដ្ឋាភិបាលវាខាត់ខូចខាត់តំណែងវាមិនថាគេទាប្រាក់ខែគេទាឲ្យគេឲ្យឲ្យយកមកគោរពច្បាប់ដែលគេកិច្ចការមកគេអូថាថោកថោកទៀតផងអាពួកឯងនេះបាច់ចាំជេរច្រើនដល់ភ្លើងបាញ់ចំសន្ទះក្បាលហ្មងអាពួកឯងនេះ យ៉ាបើចាំជេរជេរហត់ទេដល់ភ្លើងបាញ់តែស្ទះក្បាលភ្លើងបាញ់តែស្ទះក្បាលហ្មងជាផ្សេងបាញ់មុខគេអាខ្វាត់ហ្មងអាថោកទៀតហ្នឹងអាចោលថោកទៀតហ្នឹងរស់នៅរស់នៅក្នុងខាងបានជាមួយតែពលរដ្ឋខ្លួនឯងទេពួកអស់ហ្នឹងណាដោយអាមួយដែលវាចេញមកជេរប្រមាថទៅលើបងប្អូនស្ត្រីហ្នឹងពួកហែងនេះហាខ្លាំងបានជាមួយតែខ្មែរទេ តែជាមួយចិនណា ពួកហែងអត់មានទេមាននិស័យចិនមួយវាទះភ្លៀងអញអាបលិសមួយនោះណាវាទះមកភ្លៀងហ្មង ហើយដល់ប្លីឆ្លើយមកចេះកំប៉ះកំប៉ះពណ៌ស្ត្រីកំប៉ះពណ៌ស្ត្រីរំលោភសិទ្ធិស្ត្រីអាសំគីជាមួយចិនជាមួយយួនអីមិនហ៊ានប៉ះតែជាមួយស្ត្រីខ្មែរមើលបងប្អូនស្ត្រីថ្ងៃសក់ឯងចាប់គ្នាកវាត់ដូចបាវដោយឯងដុំថ្មអញ្ចឹងប៉ុន្តែជាមួយយួនជាមួយចិនឯងហ៊ានទេអាឆ្កែឯងហ៊ានទេព្រោះឯងគឺជាឆ្កែដំបៅស៊ីអាអាអាឆ្កែកែស៊ី ដែលយួនចិនសម្រាប់ប្រើក្បាលពួកឯងឲ្យដើរខំតែខ្មែរទេ ពួកអាសំគីអស់ឯងពួកអាចោមសៀតអស់ឯងហ្នឹងពួកអាហែងខ្លាំងបានជាមួយខ្មែរទេ ធ្វើបាបតែខ្មែរទេ តែជាមួយចិនយួនពួកឯងមិនហ៊ានទេមីស្រីចិនមីស្រីចិនហ្នឹងផ្ទះកាភ្លៀងសំមុខអីសំមុខគាត់អត់ហ៊ានខ្លាចហ្នឹងភ្លៀងហើយទៅនិយាយប៉ះពាល់អើអើជាមួយគេគេកំប៉ះពាល់ដល់ពេលជាមួយខ្មែរគេគ្រាន់ទៀមទាសិទ្ធិរបស់គេសិទ្ធិតោះថងធាក់អង្គជាបចោគ្នាហ្នឹង អីអាវ៉ាន់គាត់សិនសិនអាម៉ាដល់តាត់បែកអុកណូកអាចុយម្រាយនេះចាំមុខអាចុយម្រាយមួយនេះមិញមិញខ្ញុំស្គែនរូបវាទុកហើយខ្ញុំយកចេញមកសិនយើវាចង់តាត់ចង់តាត់បែកអុកណូកទៀតណាបងរកមែនបងឯងបងឯងនេះអាចុយម្រាយនេះបងប្អូនវាចង់តាត់បងប្អូនស្ត្រីនេះបែកអុកណូកនេះអាចុយម្រាយមួយនេះចាំមុខវាទុកណាបងប្អូន នឹងចាំមុខវាមនុស្សជាក្បាលវាចេញមកតាមផ្លូវណាវាចេញពីរុនឈើយ៉ាងអាចុយម្ដាយហ្នឹងណោះអីចេញចេញពីរុនឈើគ្រាន់ខ្លះចេញពីរុនក្រិតឆ្កែហ្នឹងឯងណាចេញក្រិតឆ្កែឈួតហ្នឹងឯងអាវាអញ្ចឹងបើចេញពីរុនឈើនៅល្អត្រឹមត្រូវណាឈើល្អល្អណាស្រុកខ្មែរណាតែពួកអាថោកទៀតចេញក្រិតឆ្កែឈួតណាពួករដ្ឋាភិបាលហ្នឹងគម្រាមកំហែងទៅចាប់ពួកគាត់ថែម6នាក់ហ្នឹងទៀតវាអយុត្តិធម៌ខ្លាំងណាស់ ណាអត់ដោះស្រាយឲ្យពួកគាត់ឲ្យមានតែកម្រាមកំហែងចាប់ចាប់ពួកគាត់យកទៅហើយយកទៅដាក់ទោសស្អីគេហ្នឹងហើយជាមួយវាបង្កើតទោសដូចជាវាវាដាក់ទោសឲ្យបងអូនស្រីស៊ីធរអីអានេះអត់មានខួឈឺមែនពីទោសការពារណាការពារការរំលោភសិទ្ធិកុំឲ្យមានការរំលោភសិទ្ធិកម្មករណាកាវើលចំពួកឯងនេះអត់ខ្មាស់ខ្លួនឯងណាគាត់អញគាត់នៅឃើញសំណេរហ្នឹងអញបើអញឯងខ្មាស់ខ្លួនឯងងាប់ហេអា ខ្សែនឹងមិនបានមកដល់ដល់វាត្រូវសត្វបញ្ចូលថ្មលេងត្រូវហើយជោគលេងត្រូវហើយអត់អីទេខ្ញុំគាត់ថាយើងយើងចេញមកនិយាយយើងនិយាយប៉ុណ្ណឹងក៏បានដែរវាគ្រប់គ្រាន់ហើយសូហ្វីមួយតាមពិតទៅនិយាយមួយម៉ៃក្មេងព្រឹកមិញភ្លេចគិតថាយកទូរស័ព្ទនឹងឡាយពេលណាទូរស័ព្ទណាឡាយខ្ញុំខ្ញុំប្រចាត់តែខ្លាចវាអស់ថ្មអញ្ចឹងដល់ពេលយើងឈុនជេគ្នាមមហើយចង់អស់ថ្មដែរឲ្យវាបញ្ចូលវាបញ្ចូលអត់ចូល វាចូលតិចតិចហ្នឹងហើយវាចង់ខូចខ្សែហ្នឹងហើយយើងនៅចឹងយើងបញ្ចប់ត្រឹមហ្នឹងហើយគេថាចុងបញ្ចប់នេះខ្ញុំមានតែផ្ដាំផ្ញើណាផ្ដាំផ្ញើទៅពួកអដេរឆានឯងតើឯងប្រើរឿងថោកទៀតមិនក្ដីឯងមិនអាចបំភាន់បង្វែងបានណាបោកប្រាស់គេបានដែរបើឯងចង់ទប់ស្កាត់ការឆ្លងអូមេក្រុងដោះស្រាយបញ្ហាជូនពួកគាត់មិនគំរាមកំហែងបំបីចឹងទេយុទ្ធសាស្ត្រថោកទាបពេកហើយ ហើយបើសិនចង់ឲ្យដឹងថាកុំឲ្យឆ្លងកាដោយសារតែនៅកក់កុញចឹងណាឯងទៅមើលតាមបាននៅតាមរោងការឯងមើលមើលមនុស្សរក្សាកម្រិតបានប្រមាណខ្ញុំសុំប្រាប់ឯងមើលពេលមើលពេលពួកឯងឈរតែឯងរក្សាកម្រិតបានដូចពួកគាត់ទេម៉ៃពេញខ្ញុំសុំប្រាប់គាត់នៅ3កុំ3ការពារដែលពួកឯងសុនឡើងរត់មាត់ហ្នឹងมันបានមកចំណិតពួកគាត់ផងពួកគាត់ធ្វើបានល្អណាស់អត់ថ្មឡើយសម្រាប់សុំសម្រាប់ក្រោយតិចសម្រាប់តែអាខ្វះ មិនបាច់ចាំបញ្ចប់កោតកោរបស់គាត់ដើម្បីចង់ហែងចង់លៀនឈ្មោះត្រៃជាមេដឹកនាំល្អផេះអាផេះហែងអាផេះហែងមិនបាច់ប្រើល្បិចសពបែបទាំងអស់ចង់អួតតែហែងប្រទេសហែងនឹងវាអស់ចាទេអញជឿថាមេដឹកនាំប្រទេសដទៃទៀតគេអត់បោកឃើញមុខអាមេចង្រៃឈួតឯងទេពួកហែងគឺជាអាមនុស្សចង្រៃចង្រៃប្រទេសខ្លួនឯងមិនអស់ចិត្តហើយចង្រៃពិភពលោកទៀតអាខ្វាក់ណាហែងមិនចាំបាច់ណាមិនចាំបាច់រំលីកោតកោទាំងអស់ហ្នឹងណាដើម្បីមិនចង់ឲ្យគេឃើញទៅភាពរញ៉េរញ៉ៃទេ ក្នុងខួរហែងវារៀនញ៉ៃគ្រប់គ្រាន់ហើយ40បាត់បានដំណោះស្រាយទេប្រកាសជាបញ្ហាអញ្ចឹងអ្វីគ្រប់យ៉ាងទាំងអស់ដែលហែងប្រុងរៀបចំខ្លួនធ្វើជាមេប្រធានអាស៊ានណាឲ្យគេមកប្រជុំហ្នឹងណាអញជឿថាអាអ្នក ទៅប្រជុំអ្នកខ្លះគេទៅទាំងទឹះតលអ្នកខ្លះដោយសារតែណាវានៅវាចង់ធ្វើការជាមួយពួកអាយួនអាចិនហ្នឹងតែ គេស្គាល់កញ្ចៅដល់ថោកទាបរបស់ហែងហើយហែងគឺជាមេដឹកនាំដល់កញ្ចេះមួយថោកទាបជាទីបំផុតហែងគ្មានសមត្ថភាពរក ដំណោះស្រាយជូនពលរដ្ឋខ្លួនឯងផងហើយក៏គ្មានសមត្ថភាពធ្វើឲ្យអាស៊ីអាស៊ានទាំងអស់ហ្នឹងមានមានមានបញ្ចប់ជាបញ្ហាទេអាថោកទៀតហើយគឺហើយមានមានឈ្មោះថាអាមិនមេដឹកនាំចង្រៃជាតិថោកប៉ុណ្្នឹងឯងណាបបមួយនេះធ្វើសត្រូវជាមួយនឹងពលរដ្ឋខ្លួនឯងត្រឹមត្រូវសុខាព្រំជាការពិតណា អញ្ចឹងអ្វីដែលហែងខំប្រឹងរៀបចំប្រទេសមកឲ្យពលរដ្ឋមានការលីថ្ងៃធ្វើបាត់កម្ម គេស្គាល់កញ្ចៅហែងហើយទោះហែងពលរដ្ឋអញ្ចឹងធ្វើបាត់កម្មក៏គេដឹងពីកញ្ចៅដល់ថោកទៀតមកជាតិចោលវិសៀតហែងគឺដឹកនាំទៅទាំងបំផាញមហន្តរាយដល់ពិភពលោកគេស្គាល់កញ្ចៅហែងហើយណាហែងសំណាងល្អទៅដោយសារតែជាអាស៊ានអីបន្តវិញតែបើថៃចង់ឲ្យគេបោះឲ្យក្រៃហ្នឹងគេមិនមែនតែបោះហែងគេចង់ទាត់ក្បាលហែងចេញកុំឲ្យចង្រៃប្រទេសទៀតដតីទៀតព្រោះហែងនេះវាជាមនុស្សចង្រៃ ឯងអត់មានចំណេញសូម្បីតែប្រទេសខ្លួនឯងមិនចំណេញផងរឿងអីអស់ឯងចំណេញដល់ដល់ខាងប៉ៃអាស៊ីហ្នឹងអាឈួតណាឯងជប់យកអាអាភាពដោះស្រាយឈួតពាលាអាវ៉ាសែមកបោកប្រាស់គេទេរឿងប្រកតកហ្នឹងមិនមែនដោយសារកូវីដទេ តែហែងដោយសារចង់លាក់ពុតហែងហ្នឹងអញ្ចឹងថាកញ្ចៅហែងកប់ហ្នឹងណាមិនបាច់ចាំបោះសម្អាតគេស្គាល់ហើយហែងអត់អាចហ្នឹងចង់បាត់ឆ្នាំនៅព្រោះអត់របស់ខ្លួនហ្នឹងអត់អាចធ្វើអ្វីច្រើនតែអាថោកទៀតអញនិយាយឲ្យលឿនតិចក៏អស់ថ្មហើយហើយហ្នឹងអាកាច់យក ថោកទៀតណាព្រោះឯងហ្នឹងមិនដែលរកដំណោះស្រាយបង្កើតទៅជាបញ្ហាបង្កើតបញ្ហាប្រទេសខ្លួនឯងម្ដងចិត្តឯងបង្កើតបញ្ហាផ្នែកអាស៊ីទៀតអាស៊ីម្ដងចិត្តឯងចង់បង្កើតបញ្ហាទូទាំងពិភពលោកទេហើយគឺជាអាចង្រៃអាតកលចង្រៃអាថោកទៀតហ្នឹងហើយចង្រៃមួយយ៉ាអូខេចង់អរគុណបងប្អូនច្រើនថ្ងៃនេះខ្ញុំពីអ្នកសូហ្វី ចង់គាត់ផ្ដាំផ្ញើប៉ុណ្ណឹងទៅរបបក្រុងភ្នំពេញកុំប្រើអាល្បិចគំរក់ថោកទាប ក្នុងការបំបែកបងប្អូនកម្មករនៅនាការវើលតែគាត់កំពុងតែធ្វើកតកម្ម គាត់ធ្វើកោតកម្មដើម្បីទាមទារស្វែងរកដំណោះស្រាយមួយដែលសមស្របសូមឲ្យប្រធាននាការវើលនឹង ចេញមក ណាដោះស្រាយជាមួយពួកគាត់កុំប្រើវិធីថោកទាបបិទបាំងនៅការពិតអត់អត់ជួយទេអត់ស្មោះអូខេអូខេចាអរគុណច្រើនបងប្អូនចាំបងប្អូនអរគុណច្រើនជម្រាបលាបងប្អូន